គ្រិស្តសករាជ2022បងប្អូនណាបាទសូមស្វាគមន៍បងប្អូនទាំងអស់គ្នាសូមជម្រាបសួរពីចម្ងាយទាំងអស់គ្នាផងដែរបាទបងអឺលោកពូសមត្ថឆាំបាទសូមជម្រាបសួរបាទសួស្តីឆ្នាំថ្មីទាំងអស់គ្នាបាទ Nancy TCH បាទអឺហើយអាខ្វាក់អឺ អាខ្វាក់សែនបាទឈ្មោះរបស់គាត់គឺឈ្មោះអាខ្វាក់សែនបាទចម្លែកបាទស្គាល់គ្នាដែរបាទឈ្មោះគាត់ហ្នឹងគាត់ដាក់ឈ្មោះអាខ្វាក់សែនតាមពិតឈ្មោះគាត់ព្រោះហ្នឹងសូមស្វាគមន៍សូមជម្រាបសួរបាទស្ដាយអត់បានជួបគ្នានៅ New Jersey បាទអត់បានជួបគ្នាជាមួយបាទបានជួបជាមួយបីសាយប្រុសបាទហ្នឹងបងប្អូនសូមស្វាគមន៍ទាំងអស់គ្នាហើយថ្ងៃនេះ ខ្ញុំមានភ្ញៀវពិសេសគឺបាទមករាជនីសំបាទសូមជម្រាបសួរបាទគឺប្អូនចំផាតបាទប្អូនចំផាត គឺរស់នៅរដ្ឋតិចសាសបាទហើយឥឡូវនេះមិនតាន់វត្តមានរបស់ប្អូនមិនតាន់បានមកកាន់បន្ទប់ផ្សាយនៅឡើយទេដោយសារប្អូន តបតែត្រឡប់មកពីពីណាទេអត់តាន់ដល់ផ្ទះបាទអញ្ចឹងទេ បន្តិចទៀតគាត់នឹងចូលរួម ពិភាក្សាជាមួយ នឹងខ្ញុំបងប្អូនណាបាទ បន្តិចទៀតគឺបាទបងអូនចំផាត បងប្អូនស្គាល់ហើយបងអូន ចំផាតដែលទៅតែមកដល់បាទរដ្ឋទេសសាសបាទរដ្ឋទេសសាសហ្នឹងបាទរយៈពេលប្រហែលហើយប្រហែលជា2សប្តាហ៍ហើយបាទ2សប្តាហ៍ហើយបាទបងអូនចំផាតបាទហើយកែពីនោះបងប្អូនយើងមកមកមុនមុនហ្នឹងបានច្រើនណាស់បាទមកបានបានយូរហើយបាន2ខែ3ខែអ្នកខ្លះបាទបាទ នៅសួស្តីបងប្អូនទាំងអស់គ្នាដោយក្តីនឹករលឹកផងដែរបាទខានជួបគ្នារយៈពេលប្រហែលជា2ខែបងប្អូនណា2ខែហើយបាទតាំងពីបាទបងស៊ូសាទបាទសុជំរាបសួរតាំងពីខ្ញុំមកពីទីក្រុងដាឡាស់រដ្ឋតេសាសវិញគឺថ្ងៃទី27បាទខែកុម្ភៈបាទ ថ្ងៃ27ខែកុម្ភៈតាំងពីថ្ងៃនោះមកគឺបាត់វត្តមានខ្ញុំហើយខ្ញុំឡើងផ្សាយម្ដង នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី បាទជាមួយនឹងក្រុមការងារទូទាត់សម្លេងអ្នកស្ការខ្មែរបងប្អូនណាបាទបងប្អូនការបាត់ខ្ញុំមួយរយៈនេះ គឺខ្ញុំបាទមានកិច្ចធុរៈនៅក្នុងក្រុមគ្រួសារបងប្អូនណាមិនមែនទៅណាទេគឺ អឺលោកប៉ារបស់ខ្ញុំគាត់ឈឺបងប្អូនណាគាត់ឈឺនៅថ្ងៃអាទិត្យនឹងតែម្ដងបន្ទាប់ពីខ្ញុំមកពី ទីក្រុងដាឡាស់រដ្ឋតេសាសមកគឺនៅក្នុងយប់ថ្ងៃអាទិត្យទី27នឹងគឺថាបាទក្នុងម៉ោង8ទៅ9យប់នឹងគឺថាប៉ាខ្ញុំនឹងគាត់មានសម្ពាធឈាមឡើងខ្ពស់បាទ រហូតធ្វើឲ្យ stroke មួយចំហៀងខ្លួននៅក្នុងថ្ងៃនោះតែម្ដង បាទនៅថ្ងៃយប់ថ្ងៃអាទិត្យហើយក៏បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទាំងយប់តែម្ដងនៅក្នុងថ្ងៃនោះបាទគិតមកទល់នឹងថ្ងៃនេះគឺមាន រយៈពេលបាទជិត2ខែហើយបាទគឺនៅថ្ងៃទី27ខាងស្អែកនេះគឺ2ខែបាទ2ខែ គឺគាត់នៅ សម្រានលើក្រេពេតនៅឡើយទេបងប្អូនណាបាទរយៈពេល2ខែហើយគឺ ស្ថានភាពជំងឺរបស់បាទលោកប៉ារបស់ខ្ញុំនោះគឺនៅលើក្រែនៅមន្ទីរពេទ្យនៅឡើយទេបងប្អូនណាហើយគឺថាបាទមួយជំហៀងខ្លួនខាងបាទមួយជំហៀងខ្លួនខាងឆ្វេងហ្នឹងគឺថាมันបានដឹងទេมันបានដឹងខ្លួនទេបាទប៉ុន្តែជើងខាងបាទជើងគាត់អាចកម្រើកបានជើងខាងឆ្វេងប៉ុន្តែដៃខាងឆ្វេងគឺកម្រើកមិនបានទេបាទហើយក្រៅពីនោះគឺ បាទអឺគឺដាក់តយោទាំងអស់បាទគឺមហូបអាហារដាក់តាមតយោទាំងអស់បងប្អូនណាបាទនឹងគឺខ្ញុំសូមជម្រាបជូនព័ត៌មាន អំពីការអវត្តមានរបស់ខ្ញុំនៅក្នុងការផ្សាយរបស់ទូទស្សន៍សម្លេងអ្នកស្ការខ្មែរហើយខ្ញុំមានការនឹករលឹកដល់បងប្អូនមែនតែន បាទហើយខ្ញុំមិនអាចឆ្លៀតពេលមកផ្សាយបានដោយសារខ្ញុំជាប់ទៅអឺ មើលថែគាត់បាទទៅធ្វើការហើយចេញ ពីធ្វើការគឺទៅមើលថែគាត់បាទទៅមើលថែគាត់បងប្អូនណាដោយបងប្អូនបានឃើញខ្ញុំផុសរូបភាពមួយចំនួនការផ្សាយ live មួយចំនួននៅក្នុងមន្ទីរពេទ្យបងប្អូនបានដឹងហើយបាទហើយរយៈពេល2ខែនេះគឺខ្ញុំបាទគឺថាបាទឡើងចាស់មែនតើឡើងចាស់មែនតើបងប្អូនបាទចាស់ចាស់ហើយមានស្រកទម្ងន់ទៀតស្រកបាទស្រកប្រហែលជា5ផោនបាទស្រកប្រហែលជា5ផោន បាទដោយសារយើងគឺបារម្ភយើងបាទគិតអំពីបញ្ហាបាទឪពុករបស់យើងណាបងប្អូនណាបាទអ្នកមានគុណរបស់យើងព្រះរស់របស់យើងបាទព្រះរស់របស់យើងយើងមើលថែគាត់បាទចឹងបាទហ្នឹងសឿនង៉ែតបាទ welcome back បាទ welcome back ប៉ុន្តែប្រហែលជាមិនបានផ្សាយរៀងរាល់ថ្ងៃអីទេបងប្អូនណាប្រហែលជាមិនបានផ្សាយញឹកញាប់អី រៀងរាល់ថ្ងៃដោយលឹងមុននេះទេតែជាផ្សាយមួយទឹកអីបានមួយថ្ងៃទៅពីរថ្ងៃតែប៉ុណ្្នឹងទេបាទมันបានជាប់ទេជាប់លាប់ទេបងប្អូនណាដោយសារឆ្លៀតពេលទៅមើលគាត់ផងឥឡូវហ្នឹងចម្ងាយផ្លូវពីផ្ទះទៅមើលគាត់ហ្នឹងមានចម្ងាយ1ម៉ោង20នាទីណាបងប្អូនណា1ម៉ោង20នាទីកាន់តែឆ្ងាយពីផ្ទះទៅទៀតបាទយើងទៅទៅមកហ្នឹងជាង2ម៉ោងទៅមើលគាត់ណាបាទទៅទៅទៅមកហ្នឹងគឺជាង2ម៉ោងហើយបាទ ចឹងគឺទោះបីឆ្ងាយយ៉ាងណាក៏ដោយគឺថាយើងនៅតែបន្តធ្វើដំណើរទៅមើលគាត់បាទផ្លាស់ប្ដូរមន្ទីរពេទ្យ3ហើយបាទ3ហើយមកទល់បច្ចុប្បន្ននេះផ្លាស់ប្ដូរ3មន្ទីរពេទ្យហើយបាទអញ្ចឹងពេទ្យចុងក្រោយនេះគឺឆ្ងាយបាទឆ្ងាយមែនតើបាទឆ្ងាយបាទអញ្ចឹងយើងត្រូវតែនេះយើងបាទលះបង់ពេលវេលាទៅមើលថែគាត់ណាបាទរហូតទៅដល់ថ្ងៃណាមួយក៏យើងអាច បាទថាយើងបន្តមើលគាត់ឲ្យអស់ចិត្តណាបាទឲ្យអស់ចិត្តបាទហើយក្តីសង្ឃឹមនោះគឺថាអឺមានតិចណាបងប្អូនក្តីសង្ឃឹមបាទមានតិចមិនមានច្រើនទេបាទពីព្រោះគាត់មានបជន83ហើយបាទគាត់មានបជន83ហើយហើយឥឡូវហ្នឹងដល់ដំណាក់កាលលៀងឈាមទៀតបាទដល់ដំណាក់កាលលៀងឈាមទៀតបាទដោយសារអឺអឺ kidney របស់គាត់បាទកលៀនរបស់គាត់មិនដំណើរការមិនបញ្ជាឲ្យនោមបានណាបាទ មិនបញ្ជាឲ្យនោមបានអញ្ចឹងត្រូវការលាងឈាមដើម្បីឲ្យនោមបាទឲ្យឲ្យគាត់បាននោមបាទហ្នឹងហើយបងប្អូនយើងចេះតែបន្តមើលថែគាត់ទៅបាទមើលថែគាត់ទៅបាទបងប្អូនណាបាទចឹងសូមជ្រាបជាដំណឹងជូនដំណឹងដល់បងប្អូនហើយខ្ញុំមិនទៅណាទេមិនទៅណាចោលបងប្អូនទេដាច់ខាតហើយមិនទៅជាមួយពួកណាពួកណីពួកគណៈបកប្រជាជនពួកអីណាណីទេបាទគឺថា ហ្នឹងហើយមិនមិនមិនមិនទៅ ណាទេបាទគឺថានៅជាមួយនឹងបងប្អូនជានិច្ចអ្នកស្នេហាជាតិយើងទាំងអស់បាទជារៀងដល់រាប់បាទបាទហ្នឹងហើយសាមសាមអែលវ៉ាងបាទសូមជម្រាបសួរសូមស្វាគមន៍សាមអែលវ៉ាងបាទសួស្តីទាំងអស់គ្នាបងប្អូនណាបាទសួស្តីទាំងអស់គ្នា បាទថ្ងៃនេះខ្ញុំមានប្រធានបទ2បាទប្រធានបទទី1ខ្ញុំជម្រាបបងប្អូនអំពីពលរដ្ឋខ្មែរអាមេរិកនិង កាណាដាត្រៀមធ្វើមហាបាតកម្មប្រឆាំងវត្តមានហ៊ុនសែនបាទប្រឆាំងវត្តមានហ៊ុនសែននៅថ្ងៃទី12បាទនៅថ្ងៃទី12ខែឧសភាឆ្នាំ2022ខាងមុខបងប្អូនណាបាទតាមពិតគេប្រជុំថ្ងៃ12 13ថ្ងៃពហោះថ្ងៃសុក្របាទថ្ងៃពហោះថ្ងៃសុក្របាទប៉ុន្តែយើងធ្វើមហាបាតកម្មនៅចំថ្ងៃប្រហោះទី12បាទនៅថ្ងៃប្រហោះទី12 បាទខែឧសភាឆ្នាំ2022អាហ្នឹងយើងធ្វើមហាបាតកម្មបាទនៅ Washington DC បាទនៅ Washington DC បងប្អូនណាបាទអញ្ចឹងគឺអត់យើងអត់ធ្វើ2ថ្ងៃទេអត់មានធ្វើថ្ងៃប្រហោះហើយបន្តដល់ថ្ងៃសុកទេ គឺថាថ្ងៃប្រជុំដំបូងរបស់ហ៊ុនសែនគឺនៅថ្ងៃប្រហោះទី12បាទអញ្ចឹងយើងធ្វើចំថ្ងៃប្រជុំដំបូងតែម្ដងបាទយើងធ្វើចំថ្ងៃប្រជុំដំបូងតែម្ដងចំពោះវត្តមានរបស់ជនក្បត់ជាតិបាទ ហ៊ុនសែនដែលមកកាន់ទឹកដីប្រជាធិបតេយ្យបាទមកកាន់ទឹកដីសហរដ្ឋអាមេរិកនេះបាទអញ្ចឹងយើងត្រូវតែធ្វើមហាបាតកម្មប្រឆាំងចំពោះវត្តមានបាទជនក្បត់ជាតិបាទជនបំផ្លាញប្រទេសជាតិរបស់យើងនៅគឺបាទនៅថ្ងៃទី12បងប្អូនណានៅថ្ងៃពហុទី12បាទអញ្ចឹងបងប្អូនត្រៀម បាទដូចសម្ដេចតេជោឡុងហ្នឹងគាត់បានផ្សព្វផ្សាយបងជូនបងប្អូនជាច្រើនដងមកហើយហើយបងប្អូនយើងមួយចំនួនក៏បានផ្សព្វផ្សាយដែរអំពីព័ត៌មាន ការធ្វើមហាបាតកម្មនេះបាទហើយពីម្សិលមិញគឺសម្ដេចដាលេអ៊ុយក៏គាត់ធ្វើក៏គាត់បានផ្សព្វផ្សាយឲ្យម្សាដែរបាទហើយថ្ងៃនេះខ្ញុំនឹងជាមួយនឹងបងអូនជឹមផាតក៏នឹងបន្តផ្សព្វផ្សាយអំពី ព័ត៌មាននៃការធ្វើ មហាបាតកម្មនេះបាទមហាបាតកម្មនេះផងដែរបាទបាទនឹងបងប្អូនសូមស្វាគមន៍ទាំងអស់គ្នាណាដោយសារខ្ញុំអត់បាន អានឈ្មោះរបស់បងប្អូនទាំងអស់គ្នាបាទសូមផ្ញើនៅសេចក្តីនឹករលឹកទាំងអស់គ្នាផងដែរហើយអរគុណណាចំពោះការជូនពររបស់បងប្អូន ចំពោះលោកប៉ារបស់ខ្ញុំហើយក៏ដូចជាការជូនពរឆ្នាំថ្មីមកដល់ខ្ញុំនិងក្រុមគ្រួសារផងដែរគឺថាសូមថ្លែងអំណរគុណចំពោះបងប្អូនណាបាទ បងប្អូនទាំងអស់តែងតែបាទជូនពរបាទដល់លោកប៉ារបស់ខ្ញុំឲ្យបានជាសះស្បើយបាទខ្ញុំបានជម្រាបគាត់ដែរហើយគាត់បានលើកដៃអរគុណបងប្អូនគាត់លើកដៃបានតែមួយទេ គឺថាគាត់ធ្វើអញ្ចឹងគាត់ថាអរគុណអរគុណបងប្អូនយើងទាំងអស់គ្នាបាទគឺអាណិតមែនតើបងប្អូនណាខ្លោចចិត្តបាទខ្លោចចិត្តបាទគាត់លើកបានតែដៃមួយអញ្ចឹងទេគាត់ថាអរគុណថ្លែងអំណរគុណដល់បងប្អូនយើងទាំងអស់គ្នាដែលបានជូនពរគាត់ បាទដែលបានជូនពរគាត់បាទគាត់ប្រឹងណាបងប្អូនណាគាត់ប្រឹងប្រែងណាបាទប្រឹងណាបាទរយៈពេល2ខែនេះគឺគាត់ប្រឹង បាទប្រឹងមែនតើបាទដោយសារប៉ុនគុណប៉ុនរបស់គាត់គឺថាមិនទាន់ធ្វើឲ្យគាត់ទៅណា បងប្អូនណាហើយសង្ឃឹមថានឹងបាទពេទ្យមើលព្យាបាលគាត់នឹងបានក្រន់ធូរស្រាលបាទសង្ឃឹមឥឡូវហ្នឹងគឺថា យកទៅកន្លែង rehab ហ្នឹងគឺគេទៅហាត់ប្រានហាត់អីហ្នឹង បាទអញ្ចឹងទៅទៅបាទចង់នៅពេលនៅ rehab ហ្នឹងបាទនៅកន្លែង rehab បាទនឹងព័ត៌មានសុខភាពរបស់ប៉ាខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងសិនណាបងប្អូនណាបាទបងប្អូនអាចចូលមើលក្នុង Facebook របស់ខ្ញុំពីព័ត៌មានហ្នឹងបានដែរបាទបាទ ហើយប្រធានបទទី2ខ្ញុំនិយាយអំពីគណៈបកភ្លើងទៀនបាទគណៈបកភ្លើងទៀនជាសិទ្ធជាក្តី សង្ឃឹមរបស់ពលរដ្ឋខ្មែរបាទហើយនៅក្នុងឱកាសនេះផងដែរគឺថាវត្តមានរបស់បងអូនចំផាតអត់តាន់មកកាន់បន្ទប់ផ្សាយនៅឡើយទេបាទអត់តាន់បានមកកាន់ទេគឺថាខ្ញុំអឺម្នាក់ឯងសិនបងប្អូនណាម្នាក់ឯងសិនបាទហើយបាទម្នាក់ឯងទៅសិនហើយចាំបងអូនចំផាតបន្តិចទៀតប្រហែលជាគាត់ឡើងមកបាទ បាទខ្មែរអមត្រាក់បាទខ្មែរអមតាក់បាទសូមជម្រាបសួរហើយ Bradney Baker បាទសូមស្វាគមន៍បាទសូមជម្រាបសួរបាទអរគុណបងប្អូនយើងទាំងអស់គ្នាដែលបានចូលរួមតាមដាន ទស្សនាការផ្សាយបន្តផ្ទាល់របស់ទូទស្សសម្លេងអ្នកស្ការខ្មែរនៅក្នុងថ្ងៃនេះបាទចឹងបងប្អូនខ្ញុំចូលដល់ប្រធានបទទី1គឺពាក់ព័ន្ធទៅនឹងបាទការធ្វើមហាបាតកម្មប្រឆាំងវត្តមានហ៊ុនសែនបាទនៅទីក្រុង Washington DC សហរដ្ឋអាមេរិកបងប្អូនណា ពីព្រោះថាហ៊ុនសែនគឺបាទគឺសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ប្រធានអាស៊ានបាទអាស៊ាននិងសហរដ្ឋអាមេរិកនឹងធ្វើកិច្ចប្រជុំកំពូលពិសេសបាទនៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី12ទី13ខែឧសភាឆ្នាំ2022បងប្អូនណាបាទអញ្ចឹងយើងធ្វើបដកម្មតែថ្ងៃ ទី12ទេថ្ងៃពហុទី12ទេបាទ បាទអញ្ចឹងបងប្អូនយើងនៅសហរដ្ឋអាមេរិកនិងកាណាដាយើងមានបាទគឺថាយើងនៅទីនេះគឺថានៅលើទឹកដីប្រជាធិបតេយ្យស្រាប់ហើយបងប្អូនណាបាទយើងអត់មានត្រូវខ្លាចត្រូវអីទេបាទតែយើងត្រូវតែចំណាយពេលវេលាដើម្បីជាតិរបស់យើងបងប្អូនលះបង់ពេលវេលាមកបាទដើម្បីចូលរួមឲ្យបានច្រើនកុសកទាំងអស់គ្នាបាទច្រើនកុសកទាំងអស់គ្នាបាទ ពីព្រោះនឹងជាពេលវេលាមួយសំខាន់ណាស់ឥឡូវនឹងវត្តមានបងអូនចឹមផាតមកដល់ហើយខ្ញុំលើកគាត់ឡើងមកកាន់បន្ទប់ផ្សាយបាទបាទសួស្តីបងអូនចឹមផាត បើកបញ្យូតផងបាទបាទជម្រាបសួរបងពីចម្ងាយមិញខាងក្រៅភ្លៀងពេកបងភ្លៀងហ៎បាទបាទហើយសេវារៀងសយទៅបដូរសេវាអឺ Wi-Fi ព្រោះមាន Wi-Fi 2ដល់អញ្ចឹងទៅយើងរជ្រើសរើសមើល MiFi មួយណាដែលងាយស្រួលក្នុងការនិយាយកម្អុយរ៉ារអ៊ូលទេបងបាទបាទកម្អុយរ៉ារអ៊ូលអរគុណណាបងបានចេះរៀបចំបាទល្អបានល្អបាទអញ្ចឹងស្វាគមន៍បងប្អូនយើងបន្តិចទៅដែលខ្ញុំចាប់ផ្ដើមមុននឹងបន្តិចដែរទេបាទសូមអញ្ជើញបាទជាបឋមខ្ញុំកណាខ្ញុំបាទជីមសុផាតសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រធារានុធិរៈគ្រប់ព្រះអង្គហើយជម្រាបសួរអឺសម្ដេចរាជបងវិចម្ងាយក៏ដូចជាបងប្អូនប្រិយមិត្ត ពុកម៉ែទាំងក្នុងនិងក្រៅប្រទេសថ្ងៃនេះជួបជាមួយខ្ញុំបាទជីមសុផាតនិងបងប្រុសនៅរដ្ឋផ្សេងគ្នាប៉ុន្តែ ទោះបីតែរដ្ឋផ្សេងគ្នាយើងអាចផ្សារក្នុងការផ្សាយជាមួយគ្នាបានដូចអ្វីដែលខ្ញុំនៅប្រទេសថៃអញ្ចឹងហើយមកដល់ពេលនេះគឺខ្ញុំសប្បាយរីករាយនៅពេលដែល យើងមានកម្មវិធីទូរទស្សន៍បណ្ដាញសព្វផ្សាយរបស់យើងមានច្រើនអញ្ចឹងយើងអត់ខ្វះកន្លែងដែលត្រូវ ឆ្លើយតបទៅនឹងរបបលោកហ៊ុនសែនទេហើយទីនេះគឺជាទីប្រយុទ្ធនៅ ប្រទេសថៃក៏ជាទីប្រយុទ្ធរបស់យើងប៉ុន្តែយើងប្រយុទ្ធយ៉ាងណាយ៉ាងណាបងប្អូនប្រកាសជាបានដឹងហើយ នៅអ្វីដែលយើង នឹងធ្វើការបកស្រាយនៅពេលបន្តិចទៀតនេះជាមួយបងប្រុសហើយក៏ដូចជាខ្ញុំបាទជីមស្អាតដែលខានឡាយជុំគ្នាអស់រយៈពេល7 8ខែគឺខ្ញុំនឹកបងប្អូនប្រិមិត្តពុកម៉ែតែងតែឆាតសួររកខ្ញុំថា ខ្ញុំតំណាហើយអីហើយហើយសំបីតែលោកខាន់សវណ្ណដែលមុនស្លាប់នឹងក៏សួររច្រើនប៉ុន្តែទោះបីយ៉ាងណាក៏យើងមិនទាន់បានឆ្លើយគាត់ក៏ទៅមុនយើងហើយអញ្ចឹងយើងបើមកដល់ពេលនេះគឺខ្ញុំនៅបន្តបេសកកម្មនឹងការងារដែលខ្ញុំធ្លាប់ធ្វើជាមួយបងក៏ដូចជាក្រុមការងារបងប្អូនយើងបន្តទៀតបាទសូមអរគុណប្រឹងសិនបងបាទសូមអរគុណណាស់បាទបងអូនចំផាតបាទបានរៀបរាប់យ៉ាងក្បោះក្បាយឥឡូវយើងអ្នកអាមេរិកដូចគ្នាហើយបាទអត់មានអឺ អ្នកថៃអ្នកអីស្រុកខ្មែរណាទេឥឡូវគឺអ្នកអាមេរិកដូចគ្នាហើយបាទបាទឥឡូវហ្នឹងគឺថាបាទហ្នឹងគឺថាជាភពសំណាងមួយអឺដូចជាថាឆ្អឹងអណ្ដែតបងអូនចំផាតឆ្អឹងអណ្ដែតមាននឹកស្មានថានឹងមានពេលមកកាន់ទឹកដីដ៏ផូរផង់ទឹកដីប្រជាធិបតេយ្យនឹងដែរទេនៅក្នុងចិត្តដែលគិតពីដែលក្នុងពីមុនមកណាបងអូនចំផាតអឺ បាទដែលមាននឹកថានឹងបាន មកកាន់មកជន់ទឹកដីសហរដ្ឋអាមេរិកដែរទេដែលមានចិត្តថានឹងបានមកកាន់ទឹកដីដ៏ល្អផូរផង់នេះដែរទេក្នុងតាំងពីប្អូននេះមកណាដែលយើងបាទបាទសូមអញ្ជើញបាទសម្រាប់ខ្ញុំបងដូចជាមិនដែលនឹកស្មានមិនដែលនឹកឃើញដល់ទេដូចតាមការពិត ពួកខ្ញុំទាំងអស់នៅប្រទេសថៃដែលជាសមរភូមិមុខកន្លែងដែលទីតាំងក្តៅបំផុតពួកយើងប្រឹងបាចទឹកទលេប្រឹងបាចទឹកទលេហ្នឹងយើងមិនមិនសង្ឃឹមថាយើងនឹងបានចាប់ត្រីទេយើងអត់ដែល សង្ឃឹមតតែសោះអឺបងប្អូនយល់ភាសាហ្នឹងហើយប៉ុន្តែនៅពេលដែលយើង ទទួលបានផលជាទូបានផ្លែផ្កាមកដល់ពេលនេះគឺមិនមែនគោលដៅរបស់យើង គឺអឺបោះពួយ មកនៅសហរដ្ឋអាមេរិកឬក៏ប្រទេសកាណាដាឬក៏ប្រទេសផ្សេងៗទេគឺយើងចង់មានការផ្លាស់ប្ដូរនៅប្រទេសកម្ពុជាប៉ុន្តែអ្វីដែលពួកយើងកំពុងតែធ្វើធ្វើស្រាប់តែមានគេហៅថាបុគ្គលដែលក្រាញអំណាច នៅពេលដែលយើងនិយាយអំពីបញ្ហា ភាពអសកម្មរបស់បពពួកខ្លួន បែរជាមកធ្វើទុកបុកម្នេញយើង បើសិនតែមិនមានការធ្វើទុកបុកម្នេញពួកយើងដល់ប្រទេសថៃក៏ពួកយើងមិនមកដល់ទីនេះនោះទេម្លេះអីតាំងខ្ញុំក្តី តាំងបងសេងរតនាក្តី លោកប្រធានសំស៊ីគណៈដឹកនាំនឹងមាន វត្តមាននៅប្រទេសកម្ពុជាអានឹងគឺច្បាស់ណាស់ប៉ុន្តែនៅពេលដែលធ្វើទុកបុកម្នេញយើងត្រូវតែមានការសម្រេចចិត្តក៏ដូចជាយើងត្រូវតែរកទីទួល ដែលមានសវត្ថភាពសម្រាប់ពួកយើងដើម្បីឲ្យយើងមានជីវិត រស់នៅ បន្តការងាររបស់យើងពោះការងាររបស់យើងមិនទាន់ដល់គោលដៅប៉ុន្តែយើងឃើញផលបដាបដាហើយជាពិសេសគឺមកដល់ពេលនេះយើងឃើញថាពន្លឺនៃគណៈបកភ្លើងទៀនដែលសន្ទុះនៃការគ្រប់គ្រងគឺខ្លាំងមែនតើនឹងក៏ដោយសារអីដោយសារទី1គឺពលរដ្ឋគាត់ជឿចាប់ទី2គឺគាត់យល់ដឹង អំពីអ្វីទៅហៅថាប្រជាធិបតេយ្យ អញ្ចឹងមកដល់ពេលនេះខ្ញុំមកដល់ទឹកដីនៃប្រជាធិបតេយ្យគេហៅថាបីដាប្រជាធិបតេយ្យសហរដ្ឋអាមេរិកនេះខ្ញុំមានការរៀនសិក្សាច្រើនមើលឃើញអំពីការរស់នៅរបស់ជនជាតិរបស់គេបន្តិចទៀតខ្ញុំនឹងធ្វើការបកស្រាយនៅពេលដែលខ្ញុំទៅនឹងមកដល់ទេប៉ុន្តែខ្ញុំមើលឃើញអំពីការរស់នៅរបៀបរបប ខុសពីស្រុកខ្មែរនិយាយមួយម៉ាត់អាក្លេគឺមេឃនឹងដីបងបាទអរគុណបងខុសមេឃនឹងដីបាទពិតប្រកបណាស់បងអូនចំផាតគឺថាបាទខុសគ្នា គឺដូចមេឃនឹងដីបាទហើយបាទខ្ញុំបាន ជម្រាបបងប្អូនហើយគឺថាយើង មានប្រធានបទ2ដែលត្រូវពិភាក្សាគ្នាជាមួយនឹងបងប្អូនចំផាតនៅក្នុងថ្ងៃនេះបាទទី1និយាយអំពីការធ្វើមហាបដកម្មនៅវ៉ាស៊ីនតោន DC បាទ នៅថ្ងៃប្រហោះទី12ខែឧសភាបាទខែ5ឆ្នាំ2022ខាងមុខនេះបាទហើយព័ត៌មាននឹងបន្តិចទៀតនឹងបងប្អូនចំផាតនឹងជម្រាបបងជូនបងប្អូន លោករនាងកញ្ញាលំអិតថាយើងធ្វើនឹងក្នុងគោលបំណងអីហេតុអីចាំបាច់ទៅធ្វើបដកម្មប្រឆាំងនឹងហ៊ុនសែនបាទអញ្ចឹងតិចទៀតបងប្អូនចំផាតនឹងបកស្រាយហើយប្រធានបទទី2យើងនិយាយអំពីគណៈបកភ្លើងទៀនជា ក្តី សង្ឃឹមរបស់ពលរដ្ឋខ្មែរ បាទបាទគណៈបកភ្លើងទៀនហើយយើងមានផ្សេងផ្សេងបាទផ្សេងផ្សេងគឺថាយើងអាចពិភាក្សាគ្នាពីនេះពីនោះបាទពិភាក្សាគ្នាអំពីបាទហ៊ុនសែននឹងកាន់អំណាចដល់ពេលណាហើយនឹងមានព័ត៌មានអន្តរជាតិបន្តិចគឺសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនឈានដល់ដំណាក់កាលណាហើយយើងនឹងជម្រាបជូនបងប្អូនលោកនាងកញ្ញានៅវគ្គចុងក្រោយផ្សេងផ្សេងបងប្អូនណាបាទ ចឹងបាទគឺពាក់ព័ន្ធទៅនឹងព័ត៌មានបាទទីអំពីការធ្វើបាតកម្មប្រឆាំងបាតកម្មនៅ Washington DC បងប្អូនណាគឺនៅថ្ងៃពហុទី12ហ្នឹងបាទចឹងយើងនៅលើទឹកដីប្រជាធិបតេយ្យហើយបាទនៅសហរដ្ឋអាមេរិកនៅកាណាដាបាទសូមអញ្ជើញមកឲ្យបានច្រើនកកកមកមកជុំគ្នាតែម្ដងមកបាទពីព្រោះយើងនៅប្រទេសប្រជាធិបតេយ្យយើងលែងខ្លាចហើយ បាទឥឡូវនឹងហ៊ុនសែនមកដល់លើទឹកដីប្រជាធិបតេយ្យហើយបាទមកដល់តែម្ដងបាទអញ្ចឹងយើងត្រូវតែមកធ្វើបាទដើម្បីមកបកអាក្រាតមកបង្ហាញពិភពលោកឲ្យបានដឹងអំពីជនផ្ដាច់ការបាទយើងមិនឲ្យចង់ឲ្យជនផ្ដាច់ការបាទជនដែលបាតដៃប្រឡាក់ឈាមមកអង្គុយជាមួយនឹងប្រធានាធិបតីប្រជាធិបតេយ្យទេបាទអត់ចង់ឲ្យអង្គុយទល់មុខទេព្រោះថាអត់ត្រូវសមនឹងឋានៈមកអង្គុយទេបាទអញ្ចឹង ជំរាបដល់បងចំហាត់អញ្ចឹងយើងមានប្រធានបទប៉ុណ្ណឹងហើយអញ្ចឹងទេចូលដល់ប្រធានបទទី1សូមធ្វើបងចំហាត់ធ្វើការបកស្រាយអំពីសារៈសំខាន់នៃការធ្វើមហាបដកម្មនៅថ្ងៃប្រហោះទី12ខែឧសភាឆ្នាំ2022ខាងមុខនេះតើយើងធ្វើក្នុងគោលបំណងអ្វីបាទសូមគោរពអញ្ជើញបងចំផាតបាទបាទហើយជាបឋមសូមក្រាបថ្វាយបង្គំ គណៈកម្ចាស់ម្ដងទៀតក៏ដូចជាជំរាបសួរបងប្អូនប្រិមិត្តម្ដងទៀតសារជាថ្មី យើងបានដឹងហើយដំណឹងដែលយើងទទួលបាន ហើយដំណឹងរាល់លើកគឺលោកហ៊ុនសែនមិនបានមកដល់ទឹកដីនៃសហរដ្ឋអាមេរិកទេអញ្ចឹងដំណឹងលើកនេះគឺជាដំណឹងដែលផ្លូវការដំណឹងដែលច្បាស់អញ្ចឹងពួកយើង ប្រជាប្រដ្ឋខ្មែរ ដែលរស់នៅឯនេះសមុទ្រនៅឯសហរដ្ឋអាមេរិកហ្នឹង ឬក៏បណ្ដាប្រទេសដែលអាចមកបាន យើងត្រូវតែបាតកម្មប្រឆាំងនឹងវត្តមាន របស់លោកហ៊ុនសែនតើយើងប្រឆាំងដើម្បីអ្វីតើយើង បាតកម្មដើម្បីអ្វីយើងដឹងហើយថាប្រទេសកម្ពុជា ដែលដឹកនាំដោយលោកហ៊ុនសែនគឺមានការធ្វើទុកបុកម្នេញរំលាគណៈបករបស់យើងគឺគណៈបកសង្គ្រោះជាតិដែលប្រជាពលរដ្ឋខ្មែរគ្រប់គ្រងជាងកលាស់នគរ មកទល់ឥឡូវមិនមែនកលានគរទេបើយើងមើលពីសន្ទុះណាមើលពីកម្លាំងពលរដ្ឋដែលគាត់ឈឺចាប់ណាកម្មកអីជាដើមផ្សេងផ្សេងហ្នឹងគឺគាត់ឈឺចាប់អញ្ចឹងសន្ទុះខ្លាំងណាស់គ្រប់គ្រងគណៈបកដែលប្រជាពលរដ្ឋបានបោះឆ្នោតជូនអញ្ចឹងគាត់រំលាគាត់ធ្វើទុកបុកម្នេញយើងយើងឃើញគ្រប់សពសារពើពីទង្វើ របស់បពុលោកហ៊ុនសែននឹងយើងយើងនិយាយអំពីក្រមនឹងបពុរបស់លោកហ៊ុនសែនអញ្ចឹងមកដល់ពេលនេះ លោកហ៊ុនសែននឹងមានវត្តមាននៅថ្ងៃទី12ខែ5ខាងមុខនេះអញ្ចឹងយើងត្រូវក្នុងនាមយើង ដែលស្គាល់ដែលភុំក្លិនដែលស្គាល់រសជាតិនៃប្រជាតៃជាពិសេសគឺបៃតាប្រជាតៃនៅសហរដ្ឋអាមេរិកនេះដែលប្រជា ប្រដ្ឋខ្មែរជាច្រើនរូបគាត់យល់ច្បាស់អញ្ចឹងហើយយើងឃើញថាហ៊ុនសែនធ្វើទុកបុកម្នេញប្រជាប្រដ្ឋខ្មែរហើយបែរជាមកជួប ប្រធានាធិបតី ជូបៃដិននៅលើទឹកដីអាមេរិកហើយមើលទៅហ៊ុនសែនទង្វើ គឺស្មុគរោគបំផុតហើយបែរជាមកអង្គុយក្បែរគេអញ្ចឹងយើងអត់ចង់ឲ្យមេដឹកនាំដែលប្រព្រឹត្តនៅទង្វើ មិនគប់បីទៅលើ ប្រជាពលរដ្ឋមិនគោរពច្បាប់មិនគោរពរដ្ឋធម្មនុញ្ញមិនគោរពប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតយើងអត់ពេញចិត្តទេ យើងត្រូវតែនាំគ្នាបដកម្មដើម្បីអី បង្ហាញទៅប្រធានាធិបតីជូបៃដិនក៏ដូចជាបង្ហាញទៅពិភពលោកថា លោកហ៊ុនសែន គឺជាមេដឹកនាំផ្ដាច់ការលោកហ៊ុនសែនគឺជាមេដឹកនាំដែលឥឡូវនេះគាត់អាណត្តិនេះណាជុំវិញនៃប្រធានអាស៊ាននេះលោកហ៊ុនសែនបានធ្វើជា ប្រធានអាស៊ានចិត្តនឹងផុតអាណត្តិទៅហើយប៉ុន្តែអត់មានឃើញអីជាដុំកភូនជាផ្លែផ្កាសំបីតែប្រទេសខ្លួនសំបីតែក្នុង ខ្លួនឯងជាតំណែង ជាប្រធានអាស៊ានក៏អត់មានឃើញអញ្ចឹងហើយយើង ចូលរួមបាតកម្មហើយការបាតកម្មនោះទៀតសត មិនត្រឹមតែ ប្រជាពលរដ្ឋខ្មែរទេបើតាមដែលឮដំណឹងមកថាគឺមានប្រជាប្រដ្ឋភូមិពលភូមិក៏គេមិនពេញចិត្តនឹងទង្វើហ៊ុនសែនដែលហោះទៅជួបនឹងមីងអងលៀងហើយមីងអងលៀងនោះក៏បាញ់ប្រជាប្រដ្ឋខ្លួនឯងដូចសัตว์ចាបសัตว์លោកអីចឹងទៅ ណាហើយយើងឃើញអាកន្លែងហ្នឹង ហើយប្រជា ប្រដ្ឋភូមិមាឃើញកន្លែងហ្នឹងហើយប្រជាប្រដ្ឋខ្មែរក៏ឃើញច្បាស់នាំគ្នាចូលរួមបដកម្មហ៎ប្រឆាំងហើយបងប្អូនប្រកាសកន្លងទៅហ៊ុនសែនមកសហរដ្ឋអាមេរិកពីឆ្នាំទៅ ពី ឆ្នាំទៅមិញអីជាដើមហ្នឹងយើងឃើញថាឆ្នាំទៅសហរដ្ឋអាមេរិកបានវត្តទេដើរបានវត្តទេដើរម្ដងនេះប្រកាសណាស់ខ្លាចប្រជា ប្រដ្ឋបដកម្មប្រហែលជាគេរកច្រកសម្រាប់ឲ្យហ៊ុនសែនដើរក៏ថាបានអាហ្នឹងហើយ ហើយមួយវិញទៀតដូចខ្ញុំស្ដាប់វិទ្យុអសិសរីព្រឹកមិញបកស្រាយដោយរពូរិជាបកស្រាយដោយអ្នកស្រីទឹកកំហ៊ុនគាត់បានរៀបរាប់អំពីការរៀបចំនៃការបដកម្មយើងមិនមែនបដកម្មដោយអហិង្សាទៅបោកក្របបែកទៅអីទេគឺយើងបដកម្មលើកបដាថាប្រជាប្រដ្ឋខ្មែរនៅឯសហរដ្ឋអាមេរិកនេះមិនពេញចិត្តទេ ការធ្វើដំណើរមកកាន់ទឹកដីអាមេរិកហើយមិនយកបទពិសោធន៍ពីអាមេរិកមិនយកគេហៅថាប្រជាតៃពីអាមេរិកទៅអឺផ្សារព្រោះនៅប្រទេសកម្ពុជាអញ្ចឹងយើងបង្ហាញពេលហ្នឹងប្រជាប្រដ្ឋខ្មែរសូមមេត្តាចូលរួមមកបានច្រើនអានេះគឺគឺជាការអំពាវនាវក៏ដូចជាការសំណូមពរព្រោះយើងមកដល់នេះដូចខ្ញុំបានសភាទៅនឹងមកបានកន្លះខែខ្ញុំបានត្រៀមដើម្បីទៅចូលរួម ហើយបងប្អូនពីទីក្រុងពីរដ្ឋតិចសាសទីក្រុង Houston នេះទៅ Washington DC គឺឆ្ងាយមែនទែនបើសិនតែជិះឡាន គឺ20ម៉ោងជាងបើជិះយន្តហោះជាង6ម៉ោងឬក៏5ម៉ោងឯណោះអញ្ចឹងខ្ញុំសុកចិត្តទៅដើម្បីទៅ ស្វាគមន៍ហ៊ុនសែននិយាយចំមួយម៉ាត់ឲ្យខ្លីបើសិនតែហ៊ុនសែនហ៊ានជួបខ្ញុំខ្ញុំទៅទៅជួបហ៊ុនសែនចង់សួរគាត់ថាអឺមកនឹង ក្នុងគោលបំណងអ្វី មកមកមកសហរដ្ឋអាមេរិកហ្នឹងហ៎បងមកសហរដ្ឋអាមេរិកហ្នឹងតើហ៊ុនសែនមកក្នុងគោលបំណងអ្វីបើមកគ្រាន់តែសូត្រទិសដីដូចពីកាលពីឆ្នាំទៅមិញ ហើយត្រឡប់ទៅវិញត្រឡប់ទៅវិញធ្វើរឿងចាប់គេដាក់គុកគំរាមកំហែងសម្លុតលួចវាយគេដដែលមិនមកទេហើយប្រធានាធិបតីសហរដ្ឋអាមេរិកក៏មិនចាំបាច់ទទួលស្គាល់ហ៊ុនសែនហើយក៏មិនចាំបាច់ចាប់ដៃជាមួយលោកហ៊ុនសែនដែរ ព្រោះជាធម្មតាលោកហ៊ុនសែនគឺ យើងនិយាយថាឃាតករក៏ថាបាន យើងនិយាយថាជាជនបដិការក៏ថាបានពួកកំពុង តែសេពគប់ដូចជាមីងអងលៀងធ្វើទៅវើសហគមន៍ព្រៃសៃហ៊ុនសែនទៅចាប់ដៃអញ្ចឹងខ្ញុំមិនចង់ឲ្យលោកហ៊ុនប្រធានាធិបតីសហរដ្ឋអាមេរិកនឹងទៅចាប់ដៃជាមួយនឹងហ៊ុនសែនទេ តែកាលណាហ៊ុនសែនបានអារូបថតនឹងយកទៅបង្អួតទៀតដូចខ្ញុំធ្លាប់បានបកស្រាយអញ្ចឹងគឺហ៊ុនសែនណា មកអាមេរិកនេះគឺគោលបំណងរបស់គាត់នឹងគឺចង់ឈ្នះបងសេងរតនាចង់ឈ្នះលោកគ្រូសនារាថានៅមានគេរាប់រកគាត់នៅមានគេស្វាគមន៍គាត់នៅមានគេរាក់ទាក់គាត់ឥឡូវនឹងប្រធានាធិបតីជូបៃដិននឹងចេញលិខិតក្នុងនាមជាប្រធានអាស៊ាននឹងអញ្ជើញគាត់មកអាមេរិកនឹងគាត់នឹងអាកន្លែងនឹងគាត់បានអាកន្លែងនឹងគាត់ទៅធ្វើអារឿងរាវក៏អឺតកតងប្រាប់ប្រជាពលរដ្ឋហើយជាពិសេសហ៊ុនម៉ាណែតនិងក្រុមបកពលហ៊ុនសែននឹង គេយកអារូបថតហ្នឹងយកទៅបង្អួតផុសដាក់អាទូរទស្សន៍50ប៉ុសគេអញ្ចឹងទៅអាហ្នឹងជារឿងហ្នឹងអញ្ចឹងហើយបានជាយើងទាំងអស់គ្នានេះរៀបចំយើងតិចទៀតយើងនឹងបកស្រាយឲ្យលម្អិតប៉ុន្តែយើងនឹងជម្រាបប្រាប់បងប្អូនថាតើយើងធ្វើពីម៉ោងណាទៅម៉ោងណា នៅពេលដែល យើងបន្តិចទៀតនឹងលម្អិតបងអរគុណច្រើនសូមសង្ខេបប៉ុណ្ណឹងសិនអរគុណច្រើនបងអូនជឹមផាត់បានរៀបរាប់អំពីការធ្វើបាតកម្មប្រឆាំងវត្តមានរបស់ជនបដិការហ៊ុនសែនបាទនៅលើទឹកដីសហរដ្ឋអាមេរិកនៅ Washington DC បាទនៅ Washington DC ហើយបាទដោយបងអូនចំផាតបានជម្រាបបញ្ជាក់ជូនបងប្អូនអញ្ចឹង តាមពិតទៅហ៊ុនសែនធ្លាប់មកអាមេរិកហ្នឹង2016ហ្នឹងគឺគេវាស់ដីឲ្យដើរទេគេអត់មានឲ្យដើរឆ្វេងឆ្វាយ នៅក្នុងទឹកដីសហរដ្ឋអាមេរិកទេគេឲ្យដើរតែក្នុងទឹកដី របស់អង្គការសហជាតិទេ UN ទេបាទគឺដើរនៅក្នុងបំពង់បំពង់របស់គេដាក់ឲ្យដើរហ្នឹងគឺអត់មានឲ្យដើរអីណាឥឡូវហ្នឹងចង់មកវ៉ាស៊ីនតោន DC បាទដើរមកចង់មកហ្នឹងគឺថាដើម្បីដូចថាមកបង្អួតបង្ហាញគេហ្នឹងបាទប៉ុន្តែអាទង្វើជាក់ស្ដែងគឺហ៊ុនសែនអត់បាន មកបាទមកមកមកយកអាគំរូប្រជាធិបតេយ្យយកទៅអនុវត្តនៅក្នុងប្រទេសកម្ពុជាទេបាទគឺមកនេះគ្រាន់តែថាមកហ្នឹងគឺមកប្រជុំហ្នឹង បានលុយទៀតបាទគឺហ៊ុនសែនមកក្រះណាមកប្រជុំហ្នឹងគឺមកដើម្បីលុយទេអារឿងទៅឲ្យទៅអនុវត្តឲ្យមានប្រទេសប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សគ្មានទេមកប្រជុំ អាស៊ាននឹងអាស៊ានអាមេរិកនឹងគឺថាអាមេរិកនឹងគេក្រងឲ្យលុយទៅ អាស៊ានហ្នឹង គឺថាក្នុងទឹកប្រាក់ប្រមាណជា50លានដុល្លារបាទ50លានដុល្លារអញ្ចឹងហ៊ុនសែនឲ្យតែឃើញលុយគឺតបាក់ហើយអត់មានខ្វល់ទេពីព្រោះបាទពីព្រោះហ៊ុនសែនហ្នឹងវាគេហៅថាអាស៊ានតុំមេអាស៊ានតុំបាទគឺថាអត់ខ្វល់នឹងកិត្តិយសមិនកិត្តិយសឯអាណា ថាអញក្បត់ជាតិអាណា ថាអញមេឃាតកោមេចោអញមិនខ្វល់ឲ្យតែអញមានលុយឲ្យតែអញមានអំណាចរាល់ថ្ងៃហ្នឹងវាអត់មានខ្វល់ ព្រះអង្គថានរណាជេវាដាក់បដាសាវាមិនវាអត់ខ្វល់ទេបាទវាអត់ខ្វល់ទេអញ្ចឹងគឺថាយើងទាំងអស់គ្នាបងប្អូនណាត្រូវតែចូលរួមចូលរួមទាំងអស់គ្នាឲ្យបានច្រើនច្រើនកកមកបាទហើយអញ្ចឹងបងប្អូនចំផាតគាត់មានព័ត៌មានលម្អិតថែមទៀតពាក់ព័ន្ធទៅនឹងការធ្វើបដកម្មបាទពីពួកបងប្អូនចំផាតបានចូលរួមនៅក្នុងកិច្ចប្រជុំអំពីការធ្វើមហាបដកម្មនឹងបាទនៅទីតាំងណាម៉ោងណាអីម៉ោងណាហ្នឹងគឺថា បងអូនចំផាត់បាទហើយជាពិសេសបងប្អូនទៅមកថ្មីនេះគឺថាចង់ជួបហ៊ុនសែនមែនតើនិយាយចំទៅពួកគាត់ដែលទៅមកដល់ថ្មីហ្នឹងទាំងនៅកាណាដានៅសហរដ្ឋអាមេរិកគឺថាត្រៀមខ្លួនហើយហើយបងអូនចំផាត់មិនដឹងថាទិញសវត្ថកប៉ាល់ហោះហើយនៅទេហើយលក់បុកលហុងបានហ្នឹងគឺថាលំមសវត្ថកប៉ាល់ហោះសុំជើដូចអត់បងអឺខ្ញុំរងចាំឱកាសនេះមកយូរហើយយូរហើយបាទខ្ញុំនៅថៃ គេមិនបើកឲ្យខ្ញុំធ្វើរបៀបហ្នឹងនៅពេលដែលហ៊ុនសែន ទៅប្រទេសថៃម្ដងម្ដងមិនតង់ប្រាប់ពួកខ្ញុំថាគាត់នឹងចុះនៅប្រទេសថៃផងគាត់មិនដែលផ្សាយទេបើសិនតែមកជប៉ុន ឬក៏មកកូរ៉េបណ្ដាប្រទេសផ្សេងៗគាត់ប្រកាសប្រាប់ប៉ុន្តែបើទៅសហប្រណិបត្តិការតំណែងតំណងជាមួយលោកប្រយុទ្ធអីគឺអត់ដែលបានប្រកាសមុនឬក៏ប្រាប់មុនទេគឺស្រាប់តែឃើញចេញទៅដល់ខ្មែរបាន ជនណានឹងក៏ខុសក្រោយអីចឹងទៅអញ្ចឹងរឿងលាក់បាំងពួកខ្ញុំនៅប្រទេសថៃនឹងខ្លាំងមែនតើហើយទី2គឺនៅប្រទេសថៃគេមិនបើកឲ្យពលករដែល ធ្វើការនៅប្រទេសថៃ ជាង2លាននាក់ហ្នឹងការបាតកម្មអីត្រង់ទ្រីឬក៏ជួបជុំសម្ដែងមតិអីបាននៅលើ ទឹកដីថៃបានទេ អញ្ចឹងបានជាមកដល់ពេលនេះបងចំផាត់ដូចជានៅសេវារបស់បងដូចជានៅរៀងខ្សោយហើយរូបអត់ទៅច្បាស់ដាច់ម្ដងម្ដងណាបងចំផាត់អឺបើតាមខ្ញុំមើលឃើញគឺថាប៉ុន្តែសំឡេងនៅលឺប៉ុន្តែរូបភាពគឺពេលខ្លះព្រិលព្រិលណាបងប្អូនណាប៉ុន្តែអាចធ្វើការសន្ទនាបានក៏មិនអីដែរពេលថាបាទឲ្យតែលឺសំឡេងក៏បានដែរបាទគឺបងចំផាតគាត់ស្អាតស្រាប់ហើយបងប្អូនណាបាទអញ្ចឹងអត់អីទេបាទ អរគុណបងអញ្ចឹងដោយសារតែនេះភ្លៀងខ្លាំងបងភ្លៀងបាទភ្លៀងទើបនឹងរាំងហើយបងប្អូនប្រជាប្រដ្ឋខ្មែរអញ្ចឹងបានខ្ញុំថាជាឱកាសរបស់ខ្ញុំហើយពួកខ្ញុំនៅថៃចង់ទៅស្វាគមន៍ចង់ទៅបដកម្មមិនដែលបាន បាទមិនដែលបាននិយាយថាអត់ដែលបានទេនៅពេលដែល ឆ្នាំ2017ខ្ញុំចង់ប្រឆាំងនឹងការ ប្រជុំនៅប្រទេសថៃ នៅពេលហ្នឹងពួកទូតខ្មែរប្រចាំប្រទេសថៃធ្វើទុកបុកម្នេញខ្ញុំមិនឲ្យខ្ញុំទៅធ្វើអីទេបាទអាហ្នឹងម្ដងប៉ុន្តែឥឡូវនេះខ្ញុំមកដល់នេះ គឺជាឱកាសរបស់ខ្ញុំហើយខ្ញុំអត់ខ្លាចនឹងទៅទេបីភាសាអង់គ្លេសខ្ញុំមិនចាំផ្លូវខ្ញុំមិនចេះប្រាប់ថាអូឡានត្រូវឡើងកន្លែងនេះកន្លែងនោះខ្ញុំអត់ចេះប្រាប់ប៉ុន្តែទោះបីយ៉ាងណាខ្ញុំត្រូវតែទៅដើម្បីបង្ហាញឲ្យពិភពលោកបានឃើញថា កូនខ្មែរមួយរូបនេះប្រជា ប្រដ្ឋខ្មែរជាទូទៅនៅអាមេរិកហ្នឹងគេមិនពេញចិត្តនឹងហ៊ុនសែនហើយនៅពេលហ្នឹងនៅពេលដែលយើងបាតកម្មពិភពលោកគេពិចារណាហើយដូចបណ្ដាប្រទេសផ្សេងផ្សេងអញ្ចឹងដូចនៅភូមិមាអញ្ចឹងណាដូចនៅប្រទេសដែលមេដឹកនាំប្រជានៅពេលដែលប្រជាប្រដ្ឋគេបាតកម្មប្រឆាំងនឹងមេដឹកនាំហើយគេឃើញអាគំរូហ្នឹងហើយយើងអត់មាននៅស្ងៀមទេយើងអត់មាននៅសោតទិសដីទៅក្នុងផ្ទះ ហើយយើងអត់បញ្ចេញសកម្មភាពនឹងក៏មិនធ្វើសកម្មភាពទេចឹងហើយបានជាយើងត្រូវបង្ហាញដូចនៅរុស្ស៊ីអញ្ចឹងរុស្ស៊ីដូចគ្នាបងប្អូនមេដឹកនាំដែលអឺគីវនីវឲ្យប្រជាប្រដ្ឋរុស្ស៊ីងើបប្រឆាំងនឹងពូទីនអញ្ចឹងដូចគ្នាអញ្ចឹងអាហ្នឹងគេបង្ហាញអញ្ចឹងយើងដូចគ្នាដែរយើងនៅពេលដែលហ៊ុនសែនមកដល់មុខផ្ទះយើងហើយយើងមានសិទ្ធិស្រែកយើងមានសិទ្ធិលើកបដាកាន់អើយើងបានរូបថតហ៊ុនសែនទៅយើងខ្វែងផងណាកុំភ្លេចខ្វែងណា បើកាលឡាយើងអត់ផ្លិចខ្វែងយើងលើកតែរូបហ៊ុនសែនគឺថាយើងគ្រប់គ្រងហ៊ុនសែនទៀតអញ្ចឹងយើងត្រូវខ្វែងរូបហ៊ុនសែនប្រាប់ថាយើងមិនពេញចិត្តយើងមិនគ្រប់គ្រងយើងត្រូវតែប្រឆាំងជាពិសេសគឺប្រទេសកម្ពុជាមិនមានប្រជាធិបតេយ្យដូចអ្វីដែលហ៊ុនសែនថាអមិនមានសន្តិភាពដូចអ្វីដែលហ៊ុនសែនសោតអីហ្នឹងយើងឃើញហើយអត់មានតតែសោះអញ្ចឹងយើងបង្ហាញឲ្យឲ្យច្បាស់ជាមួយគ្នាហើយយើងមានគេហៅថាសាខា ពីរដ្ឋមួយទៅរដ្ឋមួយ ដែលរៀបចំឡើងដោយគណៈបកសង្គ្រោះជាតិក្រៅប្រទេស គឺយើងមានសាខាគ្រប់បណ្ដាលរដ្ឋនីមួយៗហើយយើងមានតំណាងសាខាយើងមានអ្នកគ្រប់គ្រងពីសាខាមួយយ៉ាងតិចពី5អ្នកទៅ10អ្នកដែលទៅចូលរួម នៃមហាបដកម្មនៅយើងនិយាយថាមហាបដកម្មបាន ដោយសារអីយើងមានសិទ្ធិស្រែកយើងមានសិទ្ធិចូលរួម ច្រើនកកកទៅហើយបើសិនតែមានក្រុមបពពួក ដែលស៊ីឈ្នួលលោកហ៊ុនសែនអានោះយើងស្រែកថាអូយបើសិនតែស៊ីឈ្នួលលោកហ៊ុនសែនហើយលោកអស់ទាំងហ្នឹងដូចកន្លងទៅយើងមានឃើញពួកក្រុមស៊ីឈ្នួលមកទទួលហ៊ុនសែនខ្ញុំថាអត់ចេះខ្មាស់គេព្រោះដោយសារអីមកដល់ទីនេះការងារមានធ្វើប្រាក់ខែក៏ខ្ពស់ប្រាក់ខែនៅនេះ1ម៉ោងយ៉ាងតិច10ដុល្លារបាទយ៉ាងតិចហ្នឹងបីតិចបំផុតណា ប៉ុន្តែហេតុអីបានជាហ៊ុនសែនលក់ជាតិបំផ្លាញជាតិព្រៃឈើអស់ហើយណាធនធានរ៉ែធម្មជាតិអស់ហើយអ្នកប្រជាតបតៃត្រូវបានគេវាយក្បាលគេលួចធ្វើបាបគេចាក់ដាក់គុកហេតុអីក៏អស់លោកដែលមករស់នៅទីនេះមិនមើលបែរជាទៅអឺទទួលលុយហ៊ុនសែនណាទៅស្វាគមន៍ហ៊ុនសែនបើសិនទៅទទួលលុយហ៊ុនតែនទៅស្វាគមន៍ហ៊ុនសែនដដែលត្រឡប់ទៅអរគុណសន្តិភាពជាមួយហ៊ុនសែនទៅ ដែលសន្តិភាពបែបធ្នូខ្មោចសន្តិភាពបែបលំបាកលំបិនទឹកភ្នែកប្រជាពលរដ្ឋឥឡូវនេះយើងឃើញរូបភាពជាច្រើនទៀតក្រោយពីចូលឆ្នាំបងប្អូនណាពលកកាន់តែចំណាក់ស្រុកកាន់តែច្រើនរូបភាពទាំងអស់នោះដោយសារតែរបបលោកហ៊ុនសែនធ្វើស្វាយស្វាយថោកដាំស្រូវស្រូវថោកចឹងទាំងអស់នេះដែលហ៊ុនសែនមិនមានដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋខ្មែរចុះអស់លោកដែលមកដល់ទីនេះការងារអស់លោករស់មកសុបាយ ណាមកសបាយនិយាយចំទៅស្រុកនេះកុំអោយតែខ្ជិលទោះបីតែខ្ជិលក៏មានរដ្ឋគេមានប្រាក់គេផ្សេងផ្សេងទៀតអញ្ចឹងហើយបងប្អូនប្រជាប្រដ្ឋខ្មែរហេតុអីបានទេទៅទទួលលោកអ៊ុនសែនយើងគ្រប់គ្នានៅទឹកដីប្រជាតៃនេះយើងត្រូវតែចេញធ្វើសកម្មភាពប្រឆាំងមេដឹកនាំណាដែលអសកម្មអសកម្មនឹងមានន័យថាมันបានបំរើ ប្រជាពលរដ្ឋมันបាន ជួយប្រជាពលរដ្ឋយើងត្រូវតែបាតកម្មបាទបងសុំខ្ញុំសុំដូរ Wi-Fi បន្តិចបងសុំសុំអធិស្ឋាន បាទសូមបងអូនដាក់ Wi-Fi ទៅដើម្បីឲ្យដំណើរការល្អទៅអត់អីទេបាទប៉ុន្តែបងប្អូនយើងគាត់អាចស្ដាប់សំឡេងបងអូនឮបានច្បាស់ហើយគាត់អរគុណអ្វីដែលបងអូនចំផាតបានបកស្រាយនឹងគឺថាជាការមួយត្រឹមត្រូវហើយបាទហើយរមុខហ៊ុនសែនយូរហើយឥឡូវហ៊ុនសែនមកដល់អាមេរិក បាទអញ្ចឹងយើងត្រូវតែទៅធ្វើបដកម្មប្រឆាំងនឹងវត្តមានជនប្រជា បាទដែលជួនបាត់ដៃប្រឡាក់ឈាមដែលជាមេខ្មែរក្រហមបាទមេខ្មែរក្រហមអញ្ចឹងយើងត្រូវតែទៅប្រឆាំងបាទសូមទៅឆ្លៀតពេលបងប្អូនហើយខ្ញុំនេះទោះបីរវល់យ៉ាងណាក៏ដោយគឺ ថាត្រូវតែឆ្លៀតពេលមួយថ្ងៃហើយបងប្អូនណាពីព្រោះដើម្បីបង្ហាញឲ្យពិភពលោកបានដឹងនៅទង្វើជនបដិការបាទទោះបីយើងខ្ញុំរវល់យ៉ាងណាក៏ឆ្លៀតពេលមួយថ្ងៃ ដឹកនាំកម្លាំងបាទ ទៅធ្វើមហាបដកម្មប្រឆាំងនឹងហ៊ុនសែនបាទគឺនៅថ្ងៃទី12ថ្ងៃពហោះទី12ហ្នឹងគឺថាខ្ញុំទៅតែសុំច្បាប់គេជប់មួយថ្ងៃហើយបាទពីព្រោះថាលុយកាក់មិនសំខាន់ប្រមាណទេគឺជាតិសំខាន់ជាងបាទជាតិសំខាន់ជាងហើយទោះបីថាពុកឈឺយ៉ាងណាក៏ដោយប៉ុន្តែយើងឆ្លៀតពេលបន្តិចណាមួយថ្ងៃនឹងដើម្បីជាតិយើងខ្លាំងក្លាដែរឲ្យពិភពលោកបានដឹងយើងលះបង់ពេលវេលាណាបងប្អូនណា បាទអញ្ចឹងសូមបងប្អូនទាំងអស់អញ្ជើញចូលរួមឲ្យបានច្រើនកកកជាមួយយើងខ្ញុំទៅជួបអូនចឹមផាតទៅជួបអូនឈុនវៀនបាទទៅជួបអូនម៉ៅវិបុលបាទរិនរតបាទនាងសុខុនករណាពៅបាទហើយនឹងបងប្អូនជាច្រើនទៀតបាទហើយនៅខាងកាណាដានឹងសូមអញ្ជើញមកបាទហើយខ្ញុំជឿថា លើកនេះគ្មានវត្តមានពួកគណៈបកប្រជាជនទៅស្វាគមន៍ហ៊ុនសែនទេ ទៅទទួលហ៊ុនសែនទេខ្ញុំហ៊ានភ្នាល់ វាមិនហ៊ានទៅ ទេបាទហើយហ៊ុនសែនគ្មានលុយជួលទេម្ដងនេះនោះបាទគ្មានទេបងប្អូនណាគ្មាន ទៅកក្រឹកកក្រែងដូចថ្ងៃខែដូចកាល2016ដែលហ៊ុនសែនជួលក្នុងម្នាក់500ដុល្លារអីអីទៅធ្វើបដកម្មទៅគាំទ្រហ៊ុនសែនទៅទទួលហ៊ុនសែននៅ2016ដូចលើកមុនទេអត់មានទេលើកនេះគឺសេរីហើយបាទ ហើយបើទៅគឺថាទៅតែអាមែនរិទ្ធីនៅមនីសតាមួយអាហ្នឹងក៏ទៅឯងក៏ទៅចាំជួបគ្នានៅក្នុងឯងថតរូបឲ្យបានច្បាស់បង្ហាញឲ្យអាមេរិកឲ្យបានដឹងណាពួកគណៈបកប្រជាជនណាមួយ ទៅអាហ្នឹងយើងទៅបង្ហាញថតឲ្យបង្ហាញឲ្យឲ្យអាមេរិកបានដឹងអាហ្នឹងពួកគ្រប់គ្រងពួកកុម្មុយនីសពួកបាទអញ្ចឹងឲ្យទៅឲ្យវាទៅទៅប៉ុន្តែខ្ញុំជឿថាគ្មានគ្មានគ្មានគ្មានទៅទេបាទគ្មានទៅទេ បាទហើយព្រំម៉ាញអីលែងមករួចហើយព្រំម៉ាញព្រំអីណាហឹមស៊ីវកអីឆោមចរវិនអីហ្នឹងលែងលែងមានវត្តមានហើយបាទកាលកាលនោះគឺថាបាទគេមានលុយជួលហើយគេដឹកមនុស្សពីស្រុកខ្មែរមកកាលនោះគេដឹកមកកប៉ាល់ហោះមកណាបាទគេដឹកយុវជនរបស់គេមកហ៊ុនម៉ាណែតដឹកមកប្រហែលជាមកយន្តហោះនោះប្រហែលជា350នាក់មកណាចំណាយលុយមិនតិចទេដែលវាដឹកមកកាលនោះណាបាទ ខ្ញុំឃើញដឹងឃើញអាហ៊ុនម៉ាណែតឃើញអីមកហើយវាតាក់ទាញទិញពួកបងប្អូនយើងនៅអាមេរិកអីឃើញវាច្បាស់ណាស់នៅកន្លែងនៅនូវយ៉កបាតកម្មហ្នឹងបាទខ្ញុំខ្ញុំដឹងច្បាស់ណាស់បាទអញ្ចឹងលើកនេះគ្មានទេហើយវត្តមានអាហ៊ុនម៉ាណែតហ្នឹងក៏គ្មានគ្មានបានមកអត់អត់មកដែរបាទអញ្ចឹងមកហ៊ុនទៅហ៊ុនសែនទេហើយអញ្ចឹងបងប្អូននៅតាមបណ្ដារដ្ឋនានាសាខាគណៈបកសង្គ្រោះជាតិនៅតាមបណ្ដារដ្ឋនានា បើបងប្អូនបងប្អូនបានស្គាល់សហគមន៍អឺមីយ៉ាន់ម៉ាភូមាបងប្អូនត្រូវទៅតាក់ទងបាទត្រូវតែតាក់ទងឲ្យពួកគាត់បានដឹងអឺឡាវក៏ដោយមិនថាតែភូមាឡាវក៏ដោយបាទលើកលែងតែយួនគុំទៅតាក់ទងវាវាមិនទៅទេបាទគុំទៅតាក់ទងពួកយួនទៅធ្វើបាតកម្មប្រឆាំងហ៊ុនសែនវាមិនទៅទេហើយយើងទៅតាក់ទងប្រទេសណាផ្សេងផ្សេងអាស៊ានទាំងអស់ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ីសិង្ហបុរីឲ្យឲ្យតែអាស៊ានអ្នកប្រជាធិបតេយ្យយើងទៅតាក់ទងឲ្យគេទៅចូលរួមធ្វើមហាបាតកម្មទាំងអស់គ្នាបាទជាមួយយើងជាមួយយើងបាទដើម្បីទៅថ្កោលទោសមេដឹកនាំអាស៊ានតំនឹងបាទឲ្យវាបាទឲ្យវាកែប្រែឲ្យវាដឹកនាំឲ្យបានត្រឹមត្រូវណាបាទអញ្ចឹងណាបាទអឺអូនចំផាតឲ្យមានអ្វីបន្ថែមទៀតឥឡូវរូបកាន់តែច្បាស់ហើយបាទរូបកាន់តែច្បាស់ហើយហើយបាទ បាទបងអើខ្ញុំដូរប្រើ Wi-Fi 2ដូរបានហើយហើយដូរដូរវារៀងគាំងមកហើយមួយសឹមសរ៉ាត់នេះវាចេញមកនោះគឺថាអានឹងនៅតិចសាសដែរសឹមសរ៉ាត់នឹងបាទមើលមើលវាផងអានឹងចេញមកគឺថាថ្ងៃមុនខ្ញុំថាខ្ញុំទៅដាឡាស់តិចសាសនោះវាថាវាចង់ជួបខ្ញុំមិនឃើញវាបានតែមាត់ទេបាទអានឹងមេយុវជនគណៈបកប្រជាជននៅនៅតិចសាសសឹមសរ៉ាត់ហ្នឹងណា បងប្អូននៅតេសាសហ្នឹងមើលមើលវាផងបាទមើលមើលអាមួយហ្នឹងផងហើយអាសូណារ៉ូនៅ Houston នោះដែរបើខាង Donut នៅនោះដែរបានលុយ1លានដុល្លារហ្នឹងបានមកពីណាបើខាង Donut ហ្នឹងគឺបាទអាហ្នឹងមិនលុយពីហ៊ុនសែនមកលុយពុកអាលុយលុយលុយខ្មៅលុយលក់ជាតិបាទវាវាយកមកចែកគ្នាបាទវាមកចរាចរណា អាសូនរ៉ូដែលបើកខាងដូណាត់នៅនៅនៅ Houston ហ្នឹងនៅនៅ Texas ហ្នឹងថ្ងៃណាហ្នឹងខ្ញុំផាត់អីបានជួបអីអីហ្នឹងមើលមើលផងណាបាទបាទសូមអញ្ជើញច្បាស់តែបងនឹងហើយបើនិយាយរឿងការដែលពួកគណៈបព្វជិជននៅម្ដុំ Houston Texas នេះបងគឺគេថាមានច្រើនប៉ុន្តែនៅពេលដែលខ្ញុំទៅវត្តទៅអីគឺមិនសូវឃើញចេញមុខទេ ខ្ញុំអឺទំបីតែថាអីមកហឺនឬក៏សូណារ៉ូអីគឺនៅក្បែរក្បែរនេះហើយជាពិសេសទៅទៀតនោះគឺគេហៅថាបពុខ្សែបលាយសុកអេសានហ្នឹងក៏នៅក្បែរក្បែរនេះចាំមើលសផាតនៅទីនេះតែមួយឆ្នាំអីសើបអស់បាទសើបអស់ថាចាក់ឫសចាក់គុលអីបានបណ្ណាតែចាក់ឫសចាក់គុលបានបណ្ណាចាំមើលសផាតឆ្កឹះឆ្កៀលឲ្យដួលឫសដួលគុលនៅទីនេះហ្មងព្រោះនៅនេះ ជាធម្មតាបងប្អូនប្រកាសជាបានដឹងហើយយើងនៅកន្លែងណាយើងត្រូវស្រាវជ្រាវឲ្យដឹងអស់ហើយខ្ញុំគួរបំណងរបស់ខ្ញុំគឺច្បាស់ស៊ើបឲ្យច្បាស់យើងទៅស៊ើបឲ្យច្បាស់ហើយយើងចាប់ផ្ដើមសង្កេតហើយយើងដឹងថាចាំមើលចេញច្រកណាហើយដូចបងលើកឡើងមិញអញ្ចឹងថាមានដូណាត់ដូចអីរបស់សូណារ៉ូសូអីហ្នឹងគេប្រាប់ប្រាប់មកច្រើនថាសភាតយត្តប៉ះគ្នាយត្តចំដល់ចំដែរខ្ញុំថាដល់ចំ បើដូចមកហឺនមកអីបបួលជុលគ្នាហ្មងបាទជុលហ្នឹងមកចឹងហើយបានជានៅ ទីនេះគឺគេប្រាប់ច្រើនណាបងគេប្រាប់ច្រើនខ្ញុំមកដល់ភ្លាមគេប្រាប់ថាមានខ្សែបន្លាយនេះមានបាក់ពូខានេះខានេះខានេះប៉ុន្តែមិនអីទេទោះបីជាប្អូននៅទីនេះមិនសូវមានគ្នាយើងនៅក្បែរក្បែរក៏ដោយប៉ុន្តែអ្វីដែលយើងទទួលបានព័ត៌មានគឺច្បាស់ការអញ្ចឹងយើងនឹងធ្វើកិច្ចការងារនេះបំផុសបំផុលនៅទីនេះអញ្ចឹងមុននឹងដូចដូចយុទ្ធសាស្ត្រយួនអញ្ចឹង អឺមុននឹងយើងបំផុសបំផុលទីនេះបានឲ្យមានគេគ្រប់គ្រងយើងឲ្យមានគេចូលរួមជាមួយយើងយើងត្រូវគេហៅថាមនុស្សគុំវិជារបស់យើងនោះឲ្យរៀងខ្លាំងតិចទៅសាព្រោះឲ្យរៀងប្រកែតិចទៅគឺយើងប្រកាសជាអូសទាញបានហើយហើយយូរយូរទៅគណៈបព្វជិជនមកទីនេះមកដល់អាមេរិកនេះគឺនិយាយចំទៅវាតលតែមានគេហៅថាអ្នកដែលជាប់ជំពាក់នៅស្រុកខ្មែរមានអឺទ្រព្យសម្បត្តិច្រើននៅស្រុកខ្មែរអានេះមកគេជាប់ជំពាក់ដល់ខ្លួនមិនរួច ប៉ុន្តែសម្រាប់ប្រជាប្រដ្ឋខ្មែរដែលធ្វើការធម្មតាអឺដោយបងលើកឡើងមិញហ្នឹងពាក់ព័ន្ធទៅនឹងការជួលការអីហ្នឹងពិបាកបន្តិចហើយហើយខ្ញុំនៅទីនេះស្រែកដាក់ទូរទស្សន៍ស្រែកដាក់ប៉ុស្តិ៍ដើម្បីអីដើម្បីឲ្យបងប្អូននឹងបានដឹង អំពីហ៊ុនសែនកាន់តែច្បាស់តែកាលណាកាន់តែច្បាស់យើងស្រួលធ្វើការជាមួយគ្នាយើងជួយជាតិរបស់យើងបើជាតិរបស់យើងត្រូវបានហ៊ុនសែននិងបពពួកបំផ្លាញអស់ហើយ អញ្ចឹងហើយយើងមកដល់នេះហើយយើង ទៅគ្រប់គ្រងអីជន់ទាំងនឹងទៀតអញ្ចឹងបានជាមកដល់ពេលនេះខ្ញុំមុនដំបូងថាទៅបាតកម្មនឹងទិញសម្បត្តិយន្តហោះប៉ុន្តែយើងគិត ខ្ញុំគិតថាបើសិនតែសម្បត្តិយន្តហោះវាបានតែម្នាក់ឯងទេអញ្ចឹងយើងយកលុយអាថ្លៃសម្បត្តិយន្តហោះនឹងទៅជិះឡានជាមួយនឹងពួកបងបងក្រុមប្រយុទ្ធនៅដាឡាស់បាទជិះនេះទៅឡានបឺសចេញពីនេះទៅ4ម៉ោងអញ្ចឹងទៅដល់ហើយយើងជាមួយបងដាលេ ក្រុមអ្នកប្រយុទ្ធទៅជួបជាមួយនឹងអឺសម្ដេចសុគន្ធរៈឡុងអីទៅជាមួយ គ្នាបាតកម្មឲ្យបានគ្នាច្រើនអានឹងយើងគិតគម្រោងហើយយើងបានជជែកគ្នារួចហើយអញ្ចឹងបងប្អូនប្រជាប្រដ្ឋខ្មែរយើងទៅណាក៏ដោយសំខាន់ឲ្យតែយើង មានគោលដៅតែមួយផ្លូវតែមួយទោះបីតែកំណត់ខ្វែងគ្នាបន្តិចបន្តួចក៏ដោយប៉ុន្តែគោលដៅយើង គឺបដូរហ៊ុនសែនហ្នឹងតោះជជែកគ្នាចោះអាហ្នឹងគឺសំខាន់មែនតើឥឡូវហ្នឹងយើងគោលដៅរបស់យើងថាតបតកម្មបតកម្ម ផាតមាន300 300សម្រាប់ជីទិញយន្តហោះបើទិញសម្បត្តិយន្តហោះជិះបានតែម្នាក់ឯងចុះបើយកទៅចាក់សាំងជិះបាន7នាក់ទៅ6នាក់អញ្ចឹងយើងធ្វើអាវិធីជិះឡានទោះបីជាយូរម៉ោងក៏ដោយយើងស៊ូទ្រាំបន្តិចទៅព្រោះនៅស្រុកថៃមិនដែលបានជិះឡាន ច្រើនម៉ោងផងមកសាកនៅស្រុកនេះម្ដងមើលមួយម៉ោង20ម៉ោងអីផ្លាយអីសាកមើលពីរដ្ឋមួយរដ្ឋមួយពីរដ្ឋមួយទៅរដ្ឋមួយហើយបងប្អូនដឹងចិត្តស្រាប់ហើយនៅអាមេរិកនេះរដ្ឋមួយមួយប្រព័ន្ធស្រុកខ្មែរដោយរដ្ឋតិចសាសនេះធំមែនតើ បាទធំមែនតែនហើយខ្ញុំមកប្រហែលថ្ងៃនេះគឺដើរច្រើនបាទដើរច្រើនដោយសារតែខ្ញុំបាទដើរគឺចង់ស្គាល់កន្លែងដើម្បីយើងស្គាល់ទៅយើងទៅមុខទៅយើងបើកឡានបើកអីអញ្ចឹងទៅវាស្រួលដែរបាទស្រួលធ្វើការអញ្ចឹងយើងរៀបរាប់បន្តទៅទៀតពាក់ព័ន្ធទៅនឹងបាតកម្មរបស់យើងគឺអ្នកដែលនៅអឺ Washington DC ហ្នឹងគឺមានអ្នកនៅទទួលយើងនៅទីនោះរៀបចំនៅកន្លែងណាកន្លែងណាហ្នឹងគឺ យើងប្រព្រឹត្តនៅវេលាម៉ោងណាអីម៉ោងណាហ្នឹងគឺអឺយើងនឹងប្រកាសជាបន្តបន្តទៀតបាទយើងនឹងប្រកាសជាបន្តបន្តក្នុងប្រព័ន្ធសព្វផ្សាយរបស់យើងដើម្បីឲ្យប្រជាប្រដ្ឋខ្មែរនៅក្នុងសហទឹកដីនៃសហរដ្ឋអាមេរិកហ្នឹងបានដឹងហើយទៅចូលរួមទាំងអស់គ្នាទោះបីតែយើងរវល់នឹងការងារយើងគិតមើលមើលការងារយើងធ្វើមួយឆ្នាំទៅមួយឆ្នាំខ្លះដូចបងអឺរតនាបងដលេ បងសគុណរៈឡុងអីធ្វើមក10 20ឆ្នាំទៅហើយប៉ុន្តែការបដកម្ម3 4ឆ្នាំម្ដង ដើម្បីប្រឆាំងវត្តមានរបស់ហ៊ុនសែនយើងត្រូវតែចំណាយដើម្បីលះលះបង់ពេលហ្នឹង ដើម្បី យើងថាអូយើងបានជួយជាតិយើងពិតប្រកបមែនប៉ុន្តែបើយើងប៉ុណ្ណឹងលះបង់មិនបានអានឹងធ្វើម៉េចទេបងប្អូនព្រោះជាតិយើងពេលនេះយើងឃើញទាំងអស់គ្នាហើយទោះបីសភាតមិនបានបកស្រាយ មិនបានអត្ថាធិប្បាយយ៉ាងណាក៏ដោយប៉ុន្តែបងប្អូនមើលតាមរយៈបណ្ដាញសង្គមគឺអយុធធម៌ប្រិស័យនឹងសហវៈបងប្អូន ពាក់ព័ន្ធទៅនឹងនាការវើលពាក់ព័ន្ធទៅនឹងកម្មកររួងចាក់កាត់នេះនៅពេលដែលមានបញ្ហាសួរថាលោកហ៊ុនសែននិងក្រុមបកពលហ៊ុនសែនដែលបាន មកដោះស្រាយជូនទេអត់តល់ទេសោះឥឡូវនេះយើងឃើញកម្មករនាការវើលដែលជាស្ត្រីត្រូវបានគេទះគេភ្លៀងគេវាយគេតត់គេធាក់អីសពគ្រប់ទាំងអស់ហ្នឹងយើង បាតកម្មយើងប្រាប់គេបាទអញ្ចឹងហើយបងប្អូនប្រជារដ្ឋខ្មែរដែលបានចេញពីស្រុកអឺដែលមិនទាន់មានសន្តិភាពមកនៅកន្លែងមានសន្តិភាពយើងត្រូវតែធ្វើយ៉ាងណាឲ្យស្រុកយើងមានសន្តិភាព ធ្វើយ៉ាងណាដើម្បីឲ្យប្រទេសយើងដូចនៅអាមេរិកនេះបាទហើយមួយទៀតដែលខ្ញុំសម្គាល់ឃើញនៅអាមេរិកនេះបងយើងមើលឃើញថាពលរដ្ឋអាមេរិកកាំងមិនមែនតែពលរដ្ឋអាមេរិកកាំងទេចម្រុះជាតិសាសន៍ មិនថាចិនមិនថាយួនមិនថាជនជាតិស្បែកខ្មៅមិនថាអីទេគឺជនជាតិច្រើនជាតិសាសមែនប៉ុន្តែការរស់នៅរបស់គេ ការប្រកបមុខរបរច្បាប់របស់គេនេះគឺល្អមែនទែនខ្ញុំមកតែមួយថ្ងៃខ្ញុំដឹងថាហេតុអីបានជាប្រទេសគេចម្រោះជាតិសាសហើយហេតុអីក៏គេមាន សន្តិភាពគេមានអាការសុខដុមរមរីផ្លូវកាយផ្លូវចិត្តការរកស៊ីទទួលទាន ប្រាក់ខែក៏ខ្ពស់ អានឹងយើងមើលកន្លែងហ្នឹងហ្មងយើងមើលឃើញច្បាស់ដល់តែស្រុកខ្មែរត្រឹមតែចិនត្រឹមតែយួនណាវល់ពេញទៅនឹង បាទវល់ពេញទៅនឹងរឿងរ៉ាវពីមួយថ្ងៃទៅមួយថ្ងៃជាពិសេសគឺបញ្ហាគ្រឿងញៀនបញ្ហាក្មេងដំណើងបញ្ហាចិនបាញ់កាប់សម្លាប់ខ្មែរអានឹងយើងមើលឃើញអានឹងច្បាស់ហ្មងហើយហើយខុសពីអាមេរិកនេះបាទពីអាមេរិកនេះយើងឃើញថា ចម្រោះជាតិសាសកន្លែងនឹងបងប្អូនយកទៅផ្សព្វផ្សាយហេតុអីបានជាវាខុសគ្នាហេតុអីបានជាប្រទេសគេ គេយកច្បាប់ជាធំប្រធានាធិបតីគេច្បាស់ប្រធានាធិបតីគេគេមកដូរស្រុកខ្មែរអត់ដូរហើយយើងឃើញនៅប្រទេសបារាំងថ្មីថ្មីនេះជាប់មេដឹកនាំយើងឃើញគេគេបោះឆ្នោតគេពេញចិត្តគេបោះឆ្នោតម្ដងទៀតប៉ុន្តែហ៊ុនសែននៅពេលដែលបោះឆ្នោតចាញ់គេមលីគេដូចអីឥឡូវយើងមានសង្គ្រោះជាតិស្ដីសង្ឃឹមយើងតិចទៀតយើងចូលដល់ប្រធានបទរបស់យើងអញ្ចឹងហើយបានជាគោលបំណងរបស់ខ្ញុំបន់ឲ្យទៅដល់ថ្ងៃទេហើយហ៊ុនសែនប្រកាសជាមក ប្រកាសជាមកពួកខ្ញុំប្រកាសជាទៅបាទទៅក្នុងគោលបំណងគឺតែមួយគាត់គឺបាតកម្មបង្ហាញពិភពលោកបាតកម្មបង្ហាញឲ្យប្រទេសដែលជាបិតាប្រជាធិបតេយ្យថានេះហ៊ុនសែនក្នុងនាមជាអាស៊ាននេះមេប្រធានអាស៊ាននេះហ៊ុនសែនក្នុងនាមជាមេដឹកនាំខ្មែរនេះអត់បានគោរពខ្មែរអត់បានគោរពសិទ្ធិមនុស្ស អត់បានគោរពច្បាប់អញ្ចឹងយើងបាតកម្មលើកបដាបង្ហាញគេអានឹងហើយដែលយើងជាខ្មែរចង់បាន បង្ហាញទៅប្រធានាធិបតីជូបៃដិនហើយជាពិសេសទៀតមុនដែលប្រធានាធិបតីជូបៃដិនជាប់ឆ្នោតបងប្អូនមានបានដឹងទេប្រធានាធិបតីជូបៃដិនថាពង្រឹងប្រជាធិបតេយ្យនៅស្រុកយើងដូចជានៅតំបន់ដូចជាប្រទេសថៃប្រទេសភូមិប្រទេសហ្វីលីពីននៅជាដើមហ្នឹងគាត់ប្រកាសហើយ អញ្ចឹងយើងចង់ឲ្យនៅពេលដែលដែលដែលហ៊ុនសែនមកដល់ហ្នឹងយើង ចង់ឲ្យកើនរំលឹកទៅប្រធានាធិបតីជូបៃដិនហ្នឹងប្រាប់ទៅហ៊ុនសែនឬក៏ប្រាប់ទៅក្នុងតំបន់ទាំងអស់ហ្នឹងឲ្យមានប្រជាតៃព្រោះឥឡូវហ្នឹងយើងឃើញហើយប្រទេសចិនជាពិសេសគឺចិនដែលបោះធ្វើជាជំរុំកងទ័ពវាទីតាំងនៅលើទឹកដីយើងអញ្ចឹងប្រធានាធិបតីជូបៃដិនមានការព្រួយបារម្ភអំពីសន្តិសុខនៅក្នុងតំបន់ អញ្ចឹងយើងនិយាយអំពីបាតកម្មនឹងបង្ហាញអញ្ចឹងអានឹងដែលអ្វីដែលខ្ញុំចង់បានអ្វីដែលខ្ញុំមិនទេសនាអ្វីដែលខ្ញុំគ្រងធ្វើហើយលះបង់ហើយដូចបងលើកឡើងអញ្ចឹងខ្ញុំលក់មកដល់ភ្លាមលក់បុករហងបានមួយថ្ងៃបាន700សរុបទាំងអស់1500ដុល្លារពីរថ្ងៃអញ្ចឹងខ្ញុំយកអាលុយនោះទៅជួយភ្លើងទៀនទៅជួយសកម្មជនហើយដូចជាព្រះអង្គខ្លះដែលវេទនីអីក៏ខ្ញុំបែងចែក គេហៅថាមនុស្សយើងគុណធម៌ការអវបធរការជ័យរំលែកនេះគឺសំខាន់មែនទែននេះគឺជាតម្លៃមនុស្សយើងហៅថាហៅថាការចែកគ្នារស់បាទសង្គមចែកគ្នារស់មិនមែន សង្គមហ៊ុនសែនទេសង្គមហ៊ុនសែនដណ្ដើមគ្នារស់អុកញ៉ាដែលមានលុយអុកញ៉ាដែលមានទ្រព្យធននៅតែបៀតបៀនគេហៅថាកាប់សម្លាប់ប្លន់យកទ្រព្យគេទៅទៀតអានឹងមិនមែនហៅអុកញ៉ាទេមិនមែននាមអុកញ៉ាទេនេះដូចសម្ដេច សម្ដេចព្រះរាមបងសេងរតនានេះគាត់បានស័កសមជាអុកញ៉ាគាត់ថាវិការផ្ទាល់ខ្លួនថាវិការពីសពរស់ជនទៅជួយដល់ស្រុកខ្មែរខ្ញុំ នៅស្រុកថៃខ្ញុំ គឺជាអ្នកចែកផ្ទាល់ជាអ្នកជួយដល់ពលករផ្ទាល់គឺតាមរយៈបងសេរណា តាមរយៈបងគុណរៈឡុងគឺលុយទាំងអស់ហ្នឹងគឺបានពីញិឈាមរបស់ប្រជាពលរដ្ឋចែករំលែកបន្តហ្នឹងអានឹងគេហៅថាអឺគុណធម៌របស់រំលែក បាទវប្បធម៌ការជឿចម្លែកចែកគ្នារស់បើហ៊ុនសែនអត់ទេដណ្ដើមគ្នារស់កັບបច្ចៈគ្នាណាណាមិនមិនអីនឹងអូខេបងខ្ញុំសរសើរទឹកចិត្តជះថ្លារបស់ប្អូន ទឹកចិត្តមនុស្សធម៌របស់ប្អូនណាបាទគឺថាមកដល់នេះហើយគឺថាអត់សវត្ថចង់មានចង់បានអីតែឯងទេទោះបីលក់ខំធ្វើការងារមកដល់ព្រាមខំទៅធ្វើការងារឲ្យគេ ខំទៅលក់បុកលហុងពីអ្នកប្តីប្រពន្ធវិច្ចសោមវិច្ចអីលក់ បាទខិតខំតស៊ូមកដល់ស្រុកគេបាទហើយគឺថាបានលុយនឹងសង្វាតដែរប៉ុន្តែ មិនចង់បានមានបានខ្លួនឯងទេបែរជាទៅបន្តចែកចំណែកបន្តទៀតទៅដល់បាទគណៈបកប្រជាធិបតេយ្យគណៈបកភ្លើងទៀនបាទចែករំលែកដល់បងប្អូនអ្នកក្រីក្រផ្សេងផ្សេង គឺជាទៀនមួយដ៏ល្អដ៏បរិសុទ្ធគឺថាមនុស្សល្អដូចប្អូន ទៅណា គឺតែងតែមានប្រជាពលរដ្ឋគោរពស្រឡាញ់គ្រប់ត្រណាបងសូមកោតសរសើរនៅ ស្មារតីជាតិនិយមរបស់ប្អូនក៏ដូចជាទឹកចិត្តមនុស្សធម៌របស់ប្អូនហើយខ្ញុំបានឃើញខមមិនរបស់សម្ដេចសកលរៈឡុងគាត់ថាបើជីឡានគាត់ទៅជាមួយដែរខ្ញុំឃើញគាត់សរសេរអញ្ចឹងណាបងចំផាតបាទអញ្ចឹងយើងបានបាទតារាល្បីល្បី ទៅធ្វើមហាបាតកម្មនឹងដូចជាមកសម្ដេចសកលរៈឡុងសម្ដេចដាលេអ៊ុយ បាទហើយក្រុមអ្នកប្រយុទ្ធបាទឈុនសុធីគាត់ផ្សាយដែរតើបងប្អូនណាគាត់មកគាត់នៅខាង North Carolina បាទបងប្អូនឈុនសុធីបាទបងប្អូនឈុនសុធីគាត់ផ្សាយដែរបាទគាត់ហ្នឹងហើយបាទអឺហើយហ្នឹងផ្សាយនៅទូរទស្សន៍ណាក៏បានដែរឲ្យតែយើង ជាទូរទស្សន៍អ្នកប្រជាធិបតេយ្យទូរទស្សន៍កិច្ចការស្ត្រី សង្គ្រោះជាតិគឺសិតតែទូរទស្សន៍របស់គណៈបកសង្គ្រោះជាតិយើងទាំងអស់គ្នាទេយើងមិនប្រកាន់ថា ចូលទូរទស្សន៍នេះมันល្អទូរទស្សន៍នោះมันល្អអត់ទេ គឺថាបងប្អូននឹងគឺបែងចែកគឺថាมันប្រកាន់ថាមនសិការអញ្ចឹងមនសិការទៅផ្សាយខាងទូរទស្សន៍ណាក៏បានដែរយើងវិលជុំគ្នា យើងជួយគ្នាណាយើងជួយគ្នាបាទយើងគឺថាវប្បធម៌ចែកម្លែកណាយើងមិនមែនចេះថាអូនេះបងអូននេះមិនត្រូវទៅផ្សាយនេះបងអូនមិនត្រូវទៅផ្សាយណានេះអត់ទេគឺថាក្រុមការងាររបស់ខ្ញុំគឺថាបើកទលាយគឺថាបាទស្វាគមន៍ គឺថាគាត់ចង់ទៅផ្សាយណាហើយអ្នកបងប្អូនយើងចង់អញ្ជើញចូលមកផ្សាយគឺថាយើងស្វាគមន៍ទាំងអស់គ្នាយើងបើកចិត្តទូលាយបាទយើងអ្នកប្រជាធិបតេយ្យគឺយើងបើកស្វិតទូលាយបាទយើងអត់មានប្រឆាំងអត់មានអីនឹងគ្នាទេហើយអញ្ចឹងជួបតារាល្បីល្បីច្រើនណាបងប្អូនក្រុមអ្នកប្រយុទ្ធគឺគាត់ទៅបាទទៅហើយអញ្ចឹងបងប្អូនទៅទាំងអស់គ្នាទៅជួបអូនចឹមផាតបាទទៅគ្រប់គ្រងបាទទៅធ្វើមហាបាតកម្មទាំងអស់គ្នាបាទ នៅថ្ងៃពហោះទី12ខែឧសភា2022ខាងមុខបងប្អូនណាបាទអញ្ចឹងអញ្ចឹងព័ត៌មានអំពីបាតកម្មយើងដូចជាបានច្រើនហើយហើយយើងប្រើរយៈពេល1ម៉ោងហើយពីហើយយើងនៅបន្តផ្សព្វផ្សាយរហូតទៅដល់គៀកថ្ងៃបាតកម្មតែម្ដងហើយយើងនឹងមានប្រហោះផ្លាយប្រហោះអីអីឲ្យដឹង បាទជួបជុំគ្នានៅណានៅរដ្ឋណាជួបគ្នានៅកន្លែងណាអីនៅកន្លែងណាណា បាទយើងនឹងផ្សាយឲ្យដឹងដូចជានៅខាង New Jersey ហើយ Pen Sivanya នេះត្រូវត្រូវតាក់ទងមកខ្ញុំបងប្អូនចង់ទៅធ្វើបាតកម្មនៅ Washington DC ហ្នឹងបាទបងប្អូនតាក់ទងមកខ្ញុំមកខ្ញុំជួលបាទជួលឡានយើងទៅធ្វើបាតកម្មដោយរាល់ដងហ្នឹងយើងជួលខ្ញុំជួលឡានមួយបាទយើងជួលឡានមួយជិះទៅទាំងអស់គ្នាបាទបាទអញ្ចឹងណាបងប្អូនហើយអញ្ចឹងនៅ Pennsylvania នៅ New Jersey បងប្អូនតាក់ទងមកខ្ញុំបាទ ហើយសម្ដេចសកុនសិលៈឡុងក៏ថាទៅប្រឆាំងបាទដៃជោកុយម្ដងព្រោះហ៊ុនសែនលែងមានឱកាសមកសហរដ្ឋអាមេរិកទៀតហើយនាពេលអនាគតនោះបាទគឺចប់ហើយមកតែម្ដងហ្នឹងគឺទៅវិញហ្នឹងមិនដឹងយ៉ាងណាយ៉ាងណីទេបាទឥឡូវហ្នឹងកំពុងទៅទៅ lobby នៅជប៉ុនម៉ោងហ្នឹងពេលហ្នឹងគឺហ៊ុនសែននៅជប៉ុន ទៅជប៉ុនហ្នឹងទៅ lobby រឿងជប៉ុន បាទមានអ្នកតាក់តងចាក់ អ្នកនាំណាអ្នកនាំគឺតែទៅតាក់ទងទៅ lobby ជប៉ុនហ្នឹងដើម្បីឲ្យជប៉ុនហ្នឹងគ្រប់គ្រងការបោះឆ្នោតខាងមុខហ្នឹងបាទហ្នឹងវាប្រងលេងល្បិចអីមួយទៀតហើយបាទវាវាទៅជប៉ុនហ្នឹងឲ្យជប៉ុនហ្នឹងធ្វើម៉េច lobby គ្រប់គ្រងវាឲ្យឲ្យជប៉ុនហ្នឹងនិយាយសាររដ្ឋអាមេរិកអីអីអញ្ចឹងទៅបាទអញ្ចឹងវាវាកំពុងតែទៅទៅតាក់ទងរឿងប្រទេសជប៉ុនបាទប៉ុន្តែគេមិនទៅជឿពួកវាទេបាទហើយអ្នកនៅនៅ Houston នៅ តិចសាសហ្នឹងមើលសឹមសារ៉ាត់មើលសូណារ៉ូផងណាសឹមសារ៉ាត់នោះបាទបើអាប្រធានយុវជនគណៈបព្វជិជននៅបាទនៅក្នុងនោះណាបាទនៅក្នុងបាទចឹងបន្តចូលប្រធានបទទី2តែម្ដងហើយយើងនៅមានផ្សេងផ្សេងទៀតហើយយើងប្រើពេល1ម៉ោងហើយឥឡូវប្រធានបទទី2ខ្ញុំចង់និយាយអំពីគណៈបកភ្លើងទៀនដែលជាក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរបាទហេតុអីបានជាខ្ញុំដាក់ចំណងជើងបែបនេះហើយត្រូវពិភាក្សាគ្នាជាមួយបងប្អូនចំផាត់ ហើយខ្ញុំគឺជាប្រធានសាខាគណៈបកសង្គ្រោះជាតិប្រចាំរដ្ឋ New Jersey មិនមែនជា ប្រធានគណៈបកភ្លើងទៀនទេណាគឺខ្ញុំជាប្រធានគណៈបកសង្គ្រោះជាតិប្រចាំរដ្ឋ New Jersey ប៉ុន្តែខ្ញុំគាំទ្រគណៈបកភ្លើងទៀនបាទខ្ញុំគាំទ្រគណៈបកភ្លើងទៀនពីព្រោះវាមាននិន្នាការដូចគ្នាវាគោលការណ៍អីអីគឺថាប្រហាក់ប្រហែលគ្នាដូចគ្នាស្ទើរតែដូចគ្នាទាំងអស់បាទ គោលការណ៍របស់គណៈបកភ្លើងទៀនវាស៊ីសង្វាក់គ្នានឹងគណៈបកសង្គ្រោះជាតិដូច្នេះខ្ញុំប្រកាសគាំទ្រគណៈបកភ្លើងទៀនហើយពីព្រោះឃើញតែភ្លើងទៀនមួយដែលលេចធ្លោជាងគេនៅក្នុងប្រទេសកម្ពុជាហើយនឹងត្រៀមចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខនឹងបាទនៅថ្ងៃទី4ខែមិថុនាបាទទី4ខែមិថុនាខាងមុខនឹងបាទ បាទអញ្ចឹងបងអូនចំផាតយើង ថាគណៈបកភ្លើងទួនជាក្តី សង្ឃឹមរបស់ពលរដ្ឋខ្មែរហើយយើងដឹងហើយថាគណៈបកភ្លើងទៀនទៅតែដំណើរការអឺបាទដំណើរការប្រហែលទៅតែបានតែ3ខែ3ខែជាងប៉ុន្តែរៀបចំរចនាសម្ព័ន្ធខេត្តគ្រប់ស្ទើរគ្រប់ខេត្តក្រុងអស់ហើយណាបាទដាក់បេក្ខជនដាក់អីគឺថាសឹងតែគ្រប់គ្រប់អស់ហើយបាទ អញ្ចឹងចង់សុំច្បល់ពីបងអូនវិញពាក់ព័ន្ធនឹងគណៈបកភ្លើងទៀនតើបងអូនអឺយល់យ៉ាងណាដែរអំពីដំណើរការរបស់គណៈបកភ្លើងទៀនដែលកំពុងតែប្រជាពលរដ្ឋគ្រប់គ្រងហើយជាក្តីសង្ឃឹមតែមួយគត់របស់ពលរដ្ឋខ្មែរយើងបាទសូមជើញបងអូនចុះផាត់បាទបាទអរគុណបងសារជាថ្មីហើយពាក់ព័ន្ធទៅនឹងគណៈបកភ្លើងទៀនគឺយើងឃើញថាការរៀបចំ ជាបេក្ខជនជាបេក្ខនារីជាតំណាង ចៅសង្កាត់ឃុំសង្កាត់គ្រប់សាខា គ្រប់ខេត្តគ្រប់ក្រុងទាំងអស់គឺយើងឃើញមើលថារយៈពេលមិនដល់3ខែពេញលេងផង គឺមានសន្ទុះនៃប្រជាពលរដ្ឋគឺខ្លាំងខ្លាមែនទែនជាពិសេសគឺសតបយុវជនសូម្បីតែប្រសង់ក៏ចូលរួមដែរយើងឃើញថានិយាយចំទៅនៅស្រុកខ្មែរ បើប្រសង់អត់ចូលរួម មិនមែនប្រសង់ហ៊ានទៅប្រោះព្រំឲ្យឯកឧត្តមថច្ចិថា ឬក៏ប្រោះព្រំឲ្យ តំណាងអឺភ្លើងទៀនបានទេតលតែមាន ការចូលរួម ហើយប្រសង់ក៏មានភាពក្លាហាន ក្នុងនាមជាព្រះអង្គដែលយល់ច្បាស់ពីខ្លឹមសារទិសដីឬក៏ពាក្យពេចន៍របស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងហើយបានជាព្រះអង្គគ្រប់ព្រះអង្គគឺនៅពេលដែលយល់ច្បាស់អំពីទុកសោករបស់ប្រជាប្រដ្ឋខ្មែរឬក៏ហៅថាពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗនោះ យើងឃើញលឺទៅស្រែកលឺទៅយំបញ្ហាដំណោះដីធ្លីអញ្ចឹងប្រសងអត់មានគេហៅថាបតីទុកនៅស្ងៀមទេអត់មានទៅអង្គុយសមាធិសមាទានសិលនៅគុលឈើដូចសម័យព្រះទេអញ្ចឹងព្រះអង្គទោះបីតែសម័យព្រះក៏ព្រះអង្គឲ្យមានការតវ៉ាដែរបង ពាក់ព័ន្ធទៅនឹងការធ្វើកតកម្មឬក៏តវ៉ាអីគឺមានទាំងអស់អញ្ចឹងយើងមើលនៅក្នុងបត្រៃបីដកពាក់ព័ន្ធទៅនឹង ការទៀមទាដើម្បីឲ្យមានសិទ្ធិសេរីភាពស្មើគ្នាក្នុងនាមជាមនុស្សហ្នឹង អញ្ចឹងហើយមកដល់នេះយើងឃើញថាសន្ទប់យុវជនក្តី ប្រសង់ក្តីគឺមាន ការចូលរួមគ្រប់ខេត្តគ្រប់ក្រុងហើយយើងមើលអំពីការប្រជុំម្ដងម្ដង ពាក់ព័ន្ធទៅនឹងតំណាងដូចជាអេកដមថៃទីស្ថាចុះទៅដូចជាទៅកំពង់ស្ពឺក្តី ទៅប៉ៃលិនក្តីទៅខេតផ្សេងៗក្តី គឺយើងមើលឃើញថាច្រើនជាងគេរៀបចំទៅទទួលហ៊ុនសែនទៅទៀត បាទហើយហ៊ុនសែនទៅដល់ចែកលុយផងចែកកម្មាផងមួយឆ្នាំចែកម្ដងពីរដងក៏ដោយប៉ុន្តែយើងមើលឃើញថាមិនស្មើនឹងកម្លាំងដែល ចេញពីទឹកចិត្តទេការគ្រប់គ្រងដូចយើងប្រៀបធៀបទៅនឹងអ៊ីក្រែននិងរុស្ស៊ីអញ្ចឹងអាការច្បាំងនៅទឹកចិត្តគឺខ្លាំងខ្លាមែនតើប៉ុន្តែអាការច្បាំងនៅទឹកលុយគឺចាញ់អ៊ុយក្រែនអានឹងអញ្ចឹងយើងមើលកន្លែងនោះឲ្យច្បាស់បងប្អូនអញ្ចឹងហើយបានជាខ្ញុំឃើញថាពលឺរស្មីនៃភ្លើងទៀន ដែលទើបនឹងរះត្រឹមរយៈពេល3ខែរហូតឲ្យគណៈបកមួយដែលអួតខ្លួនឯងក្តែងក្តែងគេហៅថា LDP យើងឃើញ LDP ពួកខេមវាសនាអីហ្នឹងគេខ្មាស់គេខ្មាស់យុវជនយើង គេខ្មាស់គណៈបកភ្លើងទៀនយើងសក់ចិត្តឆ្នាំហ្នឹងគេរំសាយមិនចូលរួម ប្រកាសមិនចូលរួមបោះឆ្នោតអីអាហ្នឹងគឺខ្មាស់បងកន្លែងហ្នឹងយើងឃើញដល់ វាយូរហើយគណៈបកនឹងបោះឆ្នោតមកយូរហើយមកជើងមកមួយកៅអីមិនដែលបានអញ្ចឹងហើយគេខ្មាស់គេអត់ទេមើលទៅភ្លើងទៀនគេទៅបង្កើតសន្សើសោះគេមានតំណាងគ្រប់ខេត្តគ្រប់ខុងអញ្ចឹងមិនបោះមិនទៅចូលរួមទេអានឹងយើងឃើញថាកន្លែងនឹងមួយដែលយើងឃើញថាសន្ទុះហាឥឡូវនឹងសន្ទឹមសន្ទឹមគ្នាហើយគណៈបកប្រជាជននិងគណៈបកភ្លើងទៀនហើយក្នុងនាមខ្ញុំ ដែលធ្លាប់ជាពលករនៅប្រទេសថៃខ្ញុំប្រកាសខ្លួនគាំទ្រតាំងពីប្រទេសថៃខ្ញុំបាន អត្ថវិការពីបងប្អូនដែលជួយទៅដល់ខ្ញុំខ្ញុំជួយបន្តទៅភ្លើងទៀនបាទខ្ញុំមានលិខិតសរសើរខ្ញុំមានបណ្ណសរសើរអីពីភ្លើងទៀនដូចជាប៉ៃលិនដូចជាស្វាយរៀងដូចជាកពតអីហ្នឹងអាហ្នឹងគឺខ្ញុំធ្វើក្នុងលក្ខណៈស្ងាត់ស្ងាត់ខ្ញុំមិនចេញ មិនចេញជារូបជារាងពាក់អោបភ្លើងទៀនក៏ដោយក៏ពិតមែនប៉ុន្តែខ្ញុំគ្រប់គ្រងគណៈបកដែលលិចធ្លោដែលដែលគេហៅថាកម្លាំង ប្រហាក់ប្រហែលគ្នានឹងគណៈបកប្រជាជន ដែលអាចប្រកួតប្រជែងនៅក្នុងអាណត្តិឆ្នាំ2022 23នេះឥឡូវ22ខាងមុខ23ខាងមុខនេះដែលយើងបោះឆ្នោតឥឡូវនៅតែប្រហែលខែទៀតទេបោះឆ្នោតឃុំសង្កាត់ហើយភាសាដែលយើងធ្លាប់ប្រើពីមុនពាក្យស្លោកដែលយើងធ្លាប់ប្រើពីមុនដែលគេហៅថាបដូរមេឃុំបំរើបកដាក់មេឃុំបំរើរិះអីនេះ យើងអាចប្រើបានយើងអាចប្រើបានហើយយើងយើងយើងយកអាហ្នឹងពួកយើងឃើញថាគណៈបកប្រជាជនដែលក្រុមឃុំសង្កាត់ចៅសង្កាត់អីជាដើមមិនដែលបានបំរើប្រជាពលរដ្ឋអញ្ចឹងយើង ប្រជាពលរដ្ឋខ្មែរឥឡូវគាត់ឃើញច្បាស់គាត់យល់ច្បាស់គាត់ស្ដាប់ប្រព័ន្ធសបផ្សាយទលំទលាគាត់មើលឃើញអំពីភាពអសកម្មរបស់ហ៊ុនសែនគាត់មើលឃើញពីទង្វើរបស់ហ៊ុនសែនគាត់ថាមានគណៈបកភ្លើងទៀននេះដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរគាត់សម្រេចចិត្តចូលរួម ហើយគឺសំបីតែចាស់ចាស់សំបីតែចាស់ចាស់ដែលខ្ញុំសើបសួរអីជាដើមខ្លះដល់80ខ្លះដល់70គាត់ចូលរួមឈរជាតំណាងគាត់ចង់ឃើញមាន ការផ្លាស់ប្ដូរមុននឹងគាត់ស្លាប់ទៅគាត់និយាយអញ្ចឹងហ្មងគាត់និយាយអញ្ចឹងហ្មងគាត់អត់ចង់ឃើញហ៊ុនសែនទៀតទេគាត់អត់ចង់ឃើញមេដឹកនាំប្រភេទហ៊ុនសែនដែលពាក់នីលការថ្លៃថ្លៃទៅសុំលុយឥឡូវទៅសុំលុយជប៉ុនទេណាអត់មានរឿងអីមិនរឿងមិនសុំទេ ហើយពាក់ព័ន្ធទៅនឹងទៅប្រទេសជប៉ុនក្តីពាក់ព័ន្ធទៅនឹងទៅបណ្ដាប្រទេសផ្សេងៗគឺចេះតែពីសុំហើយដល់តែពេលទឹកចំនួនខ្លួនឯងនៅប្រទេសខ្លួនឯងលិចទីក្រុងភ្នំពេញបែរជាសុំយោបល់ពីជប៉ុនថាធ្វើម៉េចក៏បោយលិចទឹកហើយចុះបើខ្លួនឯងលុបទលេលុបបឹងលុបកោះកាយភ្នំអស់ទៅហើយរឿងអីដែលមិនលិចហើយតែសុំយោបល់ពីជប៉ុនមិនកើតជប៉ុនអូជប៉ុនម៉ែជប៉ុនក៏ជួយអឺក្រុងភ្នំពេញមិនបានទេអានឹងអានឹងខ្ញុំឲ្យយោបល់អញ្ចឹង អញ្ចឹងហើយបានជាមកដល់ពេលនេះសន្ទុះភ្លើងទៀនគឺយើងឃើញថាឆ្គុះឆ្គីខ្លាំងខ្លាមែនតើហើយដូចខ្ញុំបានបញ្ជាក់អញ្ចឹងសំបីតែមុខខ្លងទ្វារវត្តក៏គេឲ្យលើកផ្លាកប៉ុន្តែ ជាអកុសលមួយដែលរបបពីក្រុងភ្នំពេញក៏ដូចជាអាញាធរដែលមិនគោរពតាមប្រសាសន៍ឬក៏សម្ដីលោកសខេងដែលគណៈបកមានសិទ្ធិស្មើគ្នាពួកប្រទេសកម្ពុជាគេហៅថាសេរីពហុបកបោះឆ្នោតអឺ បាទយើងផ្លាស់ប្ដូរដោយ តាមប្រព័ន្ធបោះឆ្នោតបាទយើងផ្ដោះផ្លាស់ប្ដូរមេដឹកនាំហ៎បងប៉ុន្តែពួកមន្ត្រីខ្លះដែលខ្លាច បាត់បង់តំណែងបាត់បង់ទូនាទីជាពិសេសគឺមេឃុំចៅសង្កាត់ខ្លះខ្លាចបាត់បង់បែជាទៅបំផ្លាញផ្លាកគេ ទៅធ្វើទឹកបុកម្នេញទៅគម្រាមកំហែងយើងចង់មានការប្រកួតប្រជែងបែបប្រជាតៃយើងចង់មានការបោះឆ្នោតដោយតម្លាភាព យើងចង់មានគួរចបយើងចង់មានការផ្លាស់ប្ដូរអញ្ចឹងយើងប្រកួតប្រជែងគ្នាទៅដើម្បីឲ្យអន្តរជាតិគេបាន ដឹងគេបានឮថាអូកម្ពុជាមានការបោះឆ្នោតត្រឹមត្រូវកម្ពុជាមានការបោះឆ្នោតតាមប្រព័ន្ធយុតិធធតម្លាភាពត្រឹមត្រូវអញ្ចឹងលោកហ៊ុនសែនត្រូវតែហ៊ានបើហ៊ុនសែនជាមេបជាបកមួយដ៏ចាស់ភាសា ជាបាក់មួយដ៏ចាស់ឆ្នាំនិយាយទៅ30 40ឆ្នាំហើយទៅខ្លាចអីបាក់ទៅបង្កើតពីម្សិលមិញបាក់ទៅនឹងថ្មី ថ្មីនេះរៀបចំតែតែ3ខែខ្លាចអីអញ្ចឹងឈោទៅព្រោះហ៊ុនសែនប្រកាសឥឡូវនឹងហ៊ុនសែនជាបេក្ខជននាយករដ្ឋមន្ត្រីដដែលអញ្ចឹងក្រោយក្រោយនេះសិតក្មេងៗហ្មងខ្ញុំជឿថាគណៈបកភ្លើងទៀននេះគឺក្មេងៗច្រើនយុវជនច្រើននិស្សិតច្រើនចូលរួមហើយឥឡូវយើងគ្រប់តំណាងអស់ហើយ ប៉ុន្តែបែរជាលោកហ៊ុនសែនខ្លាចគោជោបោះខ្លាចដូចជាឃើញមានការដកប៉ុន្តែទោះបីដកយ៉ាងណាក៏យើងមិនខ្វះមនុស្សឈរបន្តទៀតទេដោយសារឯការយល់ដឹងរបស់ ប្រជាពលរដ្ឋឥឡូវគាត់ទៅឈរទោះបីតែដកអឺអ៊ីងអ៊ីងអ៊ីងអ៊ីងអ៊ីងរតនៈដកបាទ បាទអៀងរតនៈបាទបាទចោតប្រកាន់គាត់ថាមិនចេះអសប៉ុន្តែបើយើងមើលប្រវត្តិហ៊ុនសែនខ្លួនឯងរៀនមិនចប់ថ្នាក់ទី3ផងអាហ្នឹងយើងយើងឃើញទាំងអស់គ្នាហើយប៉ុន្តែទោះបីជាល្បិចកិច្ចកលយ៉ាងណាក៏យើងនៅតែមានបេក្ខជន មានយុវជនមានយុវនារីស្រីស្រីឈោច្រើនដូចខ្ញុំស្គាល់អ្នកប៉ៃលិន ដែលគាត់ធ្លាប់ធ្វើពលករនៅ ថៃគាត់ត្រឡប់ទៅឈោឈ្មោះអាគាត់ដឹងអំពីទុកលំបាកគាត់ថាត្រូវតែមានការផ្លាស់ប្ដូរ ហើយអ្នកដែលរៀនបានខ្ពស់ពីមុនដែលគ្មានភាពក្លាហានឥឡូវនៅពេលដែលឃើញសន្ទុះគាត់មកឈោះឈ្មោះជាមួយពួកយើងអញ្ចឹងយើងឃើញថាដូចជានៅខេត្តផ្សេងៗទៀតគឺខ្ញុំបានយើងរៀបចំដូចខ្ញុំអីក៏ខ្ញុំមាន group របស់ខ្ញុំយើងមាន ការតំណាក់តំណងកន្លែងណាដែលហៅតែឈរហើយគាត់ខ្វះខាតយើងមានការចែករំលែកអធិបការយើងយើងជួយ ប៉ុន្តែក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងបាទក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងហើយក្នុងនាមខ្ញុំក៏ជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិក៏នាមខ្ញុំជាអ្នកគ្រប់គ្រងគណៈបកភ្លើងទៀនដូចគ្នាបងប្អូនប្រជាប្រដ្ឋខ្មែរយើងធ្វើបែបហ្នឹងព្រោះយើងចង់បានប្រជាតៃពិតប្រាកដមិនមែនយើងចង់បាន មុខតំណែង ទូនាទីលៀបតការៈទេ អ្វីដែលខ្ញុំគិតឃើញនៅពេលនេះខ្ញុំថាជាតិនេះខ្ញុំប្រកាសជាមិនអាចคลายជាអ្នកមាន ស្ដុកស្ដំបានទេព្រោះខ្ញុំមានចិត្ត មួយដ៏ធំគឺចិត្តចែករំលែកដូចខ្ញុំបាននិយាយអញ្ចឹងខ្ញុំមានអាកំណត់នឹងតាំងពីខ្ញុំនៅថៃតាំងពីខ្ញុំនៅខ្មែរម៉េះខ្ញុំនៅបុស្សជាប្រសងក៏ដូចគ្នានៅពេលដែលខ្ញុំទេសនាក៏ខ្ញុំមិនដែលយកបច្ច័យដែរខ្ញុំចូលរួមទៅក្នុងកម្មវិធីប៉ុននឹងដូចគ្នាអញ្ចឹងហើយមកដល់ពេលនេះអាខ្ញុំមានអាកំណត់នឹងខ្ញុំថាជាតិនេះប្រហែលជាមិនអាចមានជាអ្នកស្ដុកដំប៉ុន្តែខ្ញុំមានចិត្តមួយគេហៅថាចិត្តចំណេញនឹងគឺយើងជួយស្រុកយើងតាមរយៈនឹងហើយហ៊ុនសែនណាបងប្អូន ដោយរយៈពេលថ្មីថ្មីនេះដូចបងប្អូនឃើញហើយហើយខ្ញុំគោលបំណងដែលទៅបាតកម្មនឹងខ្ញុំទៅថ្វាយបង្គំប្រសង់ព្រះអង្គបដិជនបុត្របន្ទិញដែលជាព្រះអង្គស្នេហាជាតិស្រឡាញ់ជាតិបានបង្កើតវត្តអានឹងគោលបំណងខ្ញុំទៅថ្វាយបង្គំលោកបានទៅជួបលោកហើយទៅជួបបងប្អូនខ្មែរនៅឯកន្លែងបាតកម្មនឹងដែលបងប្អូនធ្លាប់ស្គាល់ខ្ញុំហើយយើងឃើញឥឡូវនឹងយើងយើងយើងនៅក្រៅស្រុក នៅក្រៅស្រុកនេះយើងអាចរកថវិកាដើម្បីជួយ ខាងក្នុងបានដំពុកខាងក្នុង គឺបងប្អូនប្រកាសដឹងហើយ គឺជីវភាពគាត់សិតសយខ្លាំងមែនទែនអឺបើសិនតែឲ្យគាត់ដំណើរការភ្លើងទៀនយើងត្រូវតែផ្ដល់អានឹងដើម្បីដល់នឹងអីបងប្អូនដឹងហើយមិនបាច់ខ្ញុំប្រហើបឲ្យជ្រៅទេហើយយើងធ្វើបងប្អូនខាងសមរសមរភូមិមុខយើងប្រឹងសមរភូមិនៅខាងក្រោយយើងជួយតាមរយៈអីតាមសមត្ថភាពរបស់យើងទៅ គឺយើងអាចជួយស្រុកយើងបានហើយប៉ុន្តែបើបងប្អូនមិនហ៊ានលះបង់មិនហ៊ាន បរិច្ចាគមិនហ៊ានជ្រុំជ្រែងទេអានឹងនឹងជួយស្រុកយើងយ៉ាងណាទេព្រោះយួនចិនគេជ្រៀតជ្រែកខាងកើតបកគោលព្រំដែនដើរគ្រប់បកគោលអឥឡូវយើងមាន តែក្តីសង្ឃឹមគណៈបកភ្លើងទៀនបាទអរគុណច្រើនបងអរគុណបងអូនចំផាតបាទព្រំដែនខ្មែរឥឡូវយើងដាច់ខ្សែហើយបាទគឺថាគឺថាគេបោះស្រ័យតែចិត្តបាទ ហើយយើងនឹងទៅចែកគ្នារឿងព្រំដែននៅប្រធានបទនៅថ្ងៃថ្ងៃក្រោយបន្តទៀតបាទយើងនឹងទៅចែកគ្នាលម្អិតពាក់ព័ន្ធទៅនឹងបញ្ហាបូរណភាពទឹកដីបាទដោយបងអូនចំផាតនិយាយបាញ់មិញអញ្ចឹងគឺថាយើងនឹងនិយាយអំពីបញ្ហាទឹកដីបង្គោលព្រំដែនខ្មែរដល់ណាដល់ណីអានឹងយើងនឹងនិយាយនៅប្រធានបទផ្សេងផ្សេងទៀតបាទឥឡូវខ្ញុំនឹងខ្ញុំឃើញបងប្អូនយើងចូលរួមខមមិនមួយចំនួននៅក្នុងនេះផងដែរបាទ ហើយជាពិសេសពួកគណៈបព្វជិជនហ្នឹង1 2 3 4ហ្នឹង នៅក្នុងនឹងដែរពីព្រោះឥឡូវហ្នឹងគឺថាអង្គប្រុសប្រាជ្ញនោះបាត់ហើយបាត់ខ្លួនហើយតាំងពីអស់ខានសវណ្ណទៅបងឡុងដាក់ប្រក្រាបបាន ទៅគឺបាត់បាត់បាទអត់មានអ្នកណាឆេញមុខរួចទៀតទេខាងអង្គប្រុសប្រាជ្ញអត់មានអ្នកណាបន្តវេនអីបាន ទេគឺថាសម្ដេចគុណរៈឡុងប្រក្រាបបានមួយយ៉ាងជោគជ័យហើយគឺគឺអង្គប្រុសប្រាជ្ញដូចនោះណាឥឡូវនេះឃើញតែមួយពីរអីទេ នៅក្នុងនេះហើយ យើងមិនអាននាំតែខាតពេលវេលាច្រើនទេបាទពីព្រោះពួកហ្នឹងគឺតែងតែមកផ្ចាញ់ផ្ចាលយើងបាទដូចជាអេតវ៉ាតកែវអីជាដើមហ្នឹងណាបាទអាហ្នឹងគឺថាពួកហ្នឹងគេមកផ្ចាញ់ផ្ចាលមករំខានយើងមករំខានយើងឥឡូវយើងបន្តបេសកកម្មរបស់យើង តទៅទៀតបាទខ្ញុំចង់ដឹងបងប្អូនចំផាតពាក់ព័ន្ធទៅនឹងគណៈបកភ្លើងទៀននេះយើងដឹងថាគណៈបកសង្គ្រោះជាតិវាសម្បូរកាលពីមុនណាគឺថាវាមានប្រកប ជនប្រកបអីណាគណៈបព្វជិជនអីចូលមករួមអីច្រើនចុះឥឡូវហ្នឹងងាកមកគណៈបកភ្លើងទៀនវិញគឺយ៉ាងម៉េចដែរនៅមានពួកនឹងចូលមកលុកលន់មកចូលមកធ្វើការងារនឹងបកឲ្យមានបញ្ហាដល់គណៈបកភ្លើងទៀតអីទេបើតាមបងអូនសង្កេតមើលលែងលែងឃើញមានពួកអាត្រឹមត្រូវពួកអាតាប់អាតុញអីឈោលមកក្នុងភ្លើងទៀនទេឬមួយក៏ក៏នៅតែមានដែរទេតាមសង្កេតមើលម្ដងនេះគឺជ្រះថ្លាល្អឬមួយក៏យ៉ាងណាបងចាំបាទ ខ្ញុំថាម្ដងនេះដូចជ្រះថ្លាពណ៌ពេលវេលាយើងបានបើយើងនិយាយអំពីទៅថាទឹកដែលយើងចម្រាញ់យកអស់ហើយបាទចម្រាញ់យកអស់ហើយបាទបុគ្គលឬក៏តំណាងដែលយើងជ្រើសរើសមកយើង សល់និយាយថាអាបោះដែលយើង សល់គឺសល់សិតតែរបស់ល្អបាទខ្ញុំនិយាយច្បាស់អញ្ចឹងហ្មងតែខ្ញុំមើលឃើញច្បាស់ប៉ុនអ្នកដែល បន្លំនៅក្នុងសង្គ្រោះជាតិដើម្បីលៀបសការៈដើម្បីតែទូនាទីមិនមែនជាអ្នកស្រឡាញ់ជាតិពិតប្រាកដទេគោលបំណងរបស់គេគឺគេហៅថាបើយើងនិយាយមិនចង់ឲ្យប៉ះពាល់ដល់អ្នកនយោបាយណាមួយទេប៉ុន្តែយើងនិយាយជាទូទៅ អ្នកណាដែលមកក្នុងគោលបំណងដើម្បីទៅបានតែទូនាទី មុខតំណែងលៀបសការៈអ្នកនោះមិនមែនស្រឡាញ់ជាតិទេប៉ុន្តែឥឡូវនេះយើងចម្រាញ់អស់ចេញជាភ្លើងទៀនបាទចេញជាភ្លើងទៀន ហើយយើងមិនចង់វាបហា ទៅខាងក្រមណាមួយទេប៉ុន្តែបើក្នុងគោលបំណងស្រឡាញ់ជាតិដូចគ្នាគោលដៅតែមួយពុះតរប្រជាតៃចូលមកភ្លើងទៀនយើង ស្វាគមន៍បាទចូលមកយើងភ្លើងទៀនយើងស្វាគមន៍ប៉ុន្តែស្រឡាញ់ជាតិស្រឡាញ់ស្មោះគុំគុំរត់ទៅដើម្បីបានតំណែងនេះបានតំណែងនោះប៉ុន្តែឥឡូវនេះខ្ញុំឃើញថាចម្រាញ់បានល្អបាទ រយៈពេលដែលគេរំលាគណៈបកសង្គ្រោះជាតិពី2017មក2020នេះប្រហែលឆ្នាំបងប្អូន2022ហ៎បាទបាទបាទហ្នឹងបងឥឡូវនេះរយៈពេលប្រហែលឆ្នាំហើយអ្នកដែលសងំអ្នកដែលអឺគេហៅថាក្រោយពីនឹងអត់ធ្វើអីតសោះចាំតែទើសតោះអមានបណ្ឌិតមួយចំនួនវិភាគអញ្ចេះភាគអញ្ចោះ អាកាលពីទៀមទាភ្លើងទៀនរភិករឿងអឺកាលពីទៀមទាសង្គ្រោះជាតិពភិករឿងសង្គ្រោះជាតិទៅដល់តែពេលគេនិយាយរឿងភ្លើងទៀនគេធ្វើសកម្មភាពភ្លើងទៀនរមកពិភាករឿងភ្លើងទៀនគេដែរអញ្ចឹងទៅបណ្ឌិតបែបហ្នឹងអីអញ្ចឹងចេញអីសួរថាបងប្អូនសួរថាបានប្រយោជន៍អីសម្រាប់ខ្មែរខ្ញុំមិនសម្ដៅបណ្ឌិតណាទេមិនសម្ដៅទៅដល់អ្នកវិភាគណាទេមិនសម្ដៅទៅដល់អ្នកនយោបាយណាទេប៉ុន្តែបើមកវិភាគ នៅពេលដែលគេទៀមទីយកសង្គ្រោះជាតិទើសគេ ដល់គេធ្វើកម្មភាពភ្លើងទៀនទើសគេទៀតអាហ្នឹងសួរតែចង់បានអីអាហ្នឹងយើងសួរប្រមាត់តែចង់បានអីចង់ឲ្យស្រុកអាលីចង់ឲ្យប្រទេសជាតិនឹងហ៊ុនសែនលក់ឲ្យចិនឲ្យយួនតាមចិត្តបានមកវិភាគមកអង្គុយឡាយសូមិនសូវឡាយសូខ្លួនឯងទេបានអាទូរទស្សន៍អីផ្សេងផ្សេងហ្នឹងគេហៅទៅគ្នាបាន តិចតិចនឹងទៅផ្សាយទៅនិយាយប៉ុន្តែនិយាយអត់បានប្រយោជន៍សម្រាប់ខ្មែរណានិយាយអត់បានប្រយោជន៍សម្រាប់ជាតិជ្រើសរើសទិសដីណាជ្រើសរើសពាក្យណាជ្រើសរើសកន្លែងណាដែលមានខ្លឹមសារសម្រាប់ជាតិខ្លះផងអានេះខ្ញុំផ្ដាំផ្ញើប៉ុណ្ណឹងប៉ុន្តែឥឡូវនេះខ្ញុំឃើញថាអានេះជាការមើលឃើញរបស់ខ្ញុំទេបាទមិនមែនជាការមើលឃើញរបស់អ្នកនយោបាយខ្ញុំគិតថាភ្លើងទៀនមកដល់ពេលនេះចម្រាញ់យកមនុស្សយុវជនក្តី អ្នកនយោបាយក្តី គឺល្អបានຫມត់ចត់បើមិនល្អមិនមែនដំណើរការមកដល់ពេលនេះទេព្រោះតែការដែល យើងរួចជ្រើសរើសយកបេក្ខជនយុវជនអ្នកនយោបាយល្អនឹងហើយបានជាមកដល់ពេលនេះយើងឃើញថាសន្ទុះនៃអ្នកគ្រប់គ្រងប្រជាប្រដ្ឋខ្មែរគឺមានការគ្រប់គ្រងគ្រប់ហេតុក្រុងឪពុកម្ដាយបងប្អូនខ្ញុំហើយឥឡូវនេះខ្ញុំប្រកាសជាសាធារណៈ ស្រុកភូមិខ្ញុំឃុំស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺឃុំក្រាំងនៅវាយខ្ញុំកំពុងតែរៀបចំឲ្យឃុំនោះដើម្បីប្រកួតប្រជែងព្រោះឃុំនោះមិនទាន់បានលើកផ្លាកទេឥឡូវខ្ញុំកំពុងតែរកថាវិការដើម្បីជួយឃុំរបស់ខ្ញុំខ្ញុំនៅទីនេះ ខ្ញុំថាខ្ញុំជួយឃុំខ្ញុំបានខ្ញុំមានសមត្ថភាពខ្ញុំដូចខ្ញុំបាននិយាយអញ្ចឹងខ្ញុំនឹងជួយឲ្យអស់ពីសមត្ថភាពដល់ឃុំ ហើយបើតែខ្ញុំមានសមត្ថភាពដល់ជួយដល់ផ្សេងផ្សេងទៀតខ្ញុំនឹងជួយហើយបងប្អូនអាហ្នឹងឃុំឃុំក្រាំងនៅវាយស្រុកភ្នំស្រីខេត្តកំពង់ស្ពឺដោយសារតែបងប្អូន ប្រជាប្រដ្ឋនោះគាត់ត្អូញត្អែព្រៃសហគមន៍ត្រូវបានគេរំកិលហ៎ស្រែព្រៃដែលធ្លាប់ខ្វៀលគោខ្វៀលក្បីត្រូវបានគេរុកកន្ទ្រានក្រុមហ៊ុនអញ្ចឹងយើងធ្វើយ៉ាងណា ដើម្បីផ្លាស់ប្ដូរមេឃុំនឹង បដូរមេភូមិនឹងបដូរមេស្រុកនឹងដាក់មេឃុំមេស្រុកភ្លើងទៀនម្ដងអាហ្នឹងយើងយើងយើងយើងយើងធ្វើជាមួយគ្នាអញ្ចឹងហើយខ្ញុំអានេះគឺជាគំនិតខ្ញុំខ្ញុំថាមកដល់ពេលនេះគឺប្រហែលជាអស់មាន អាត្រឹមត្រូវ អាតាប់អាតុញអ្នកវិភាគវិលក្បងកំប៉ុងជើងធូបអីនៅក្នុងភ្លើងទៀនទេណាហើយបើថានៅតែទើសទេនៅវិភាគហ្នឹងទៅបើថាយូរយូរទៅប្រជាពលរដ្ឋគាត់សម័យនេះដូចខ្ញុំបានធ្លាប់បាននិយាយអញ្ចឹង មិនមែនសម័យទូរទស្សន៍សខ្មៅមិនមែនសម័យបាយនឹងត្រឡោកទេសម័យនេះបើក Facebook បើកចង់មើល YouTube បានចង់មើល live show ទូទុំនសកាបានអទូទុំនសកា មានមូលធិជួយពលរដ្ឋខ្មែរមានមូលធិជួយប្រជាជនខ្មែររឿងអីដែលគេមិនគ្រប់គ្រងរឿងអីដែលគេមិនស្រឡាញ់ហើយចោះបើបាក់ពួកលោកហ៊ុនសែនលោកជាតិបំផ្លាញជាតិ យកមកជួលអ្នកនៅអាមេរិកយូរយូរទៅអ្នកនៅអាមេរិកស្ដាប់ផ្សេងបងសេងរតនាស្ដាប់តគុណរៈឡុងយល់អូលុយនេះតាមពុតលុយបំផ្លាញជាតិសោះយូរយូរទៅលែងហ៊ានណាអញ្ចឹងហើយបានជាមកដល់ពេលនេះយើងក្តី សង្ឃឹមរបស់ប្រជាប្រដ្ឋខ្មែរគឺគណៈបកភ្លើងទៀនត្រៀមបោះឆ្នោតទាំងអស់គ្នាបងប្អូនបាទណាត្រៀមបោះឆ្នោតទាំងអស់គ្នាចុះឈ្មោះឲ្យបានគ្រប់គ្នាចូលរួមឲ្យបានគ្រប់គ្នាការផ្លាស់ប្ដូរនឹងមាន ទោះបីតែយើងមិនចាំ ចាំទៅមុខទៀតចាំយើងនិយាយអំពីគោជោបអីនិយាយយើងនឹងមានកម្មវិធីជាបន្តបន្តទៀតបាទអរគុណច្រើនបាទយើងនឹងមានកម្មវិធីក្រោយក្រោយបន្តទៀតពាក់ព័ន្ធនឹងគោជោបការបោះឆ្នោតអីយើងនឹងផ្សាយបន្តបន្តទៀតនៅខាងក្រោយមិនថ្ងៃហ្នឹងទេបាទនៅលើលើក្រោយទៀតបាទហើយហ្នឹងហើយខ្ញុំឃើញសម្ដេចគុណរៈឡុងគាត់នៅទស្សនានៅក្នុងនេះដែរនៅមើលដែរហើយគាត់បានថាអ្នកវិភាគវិលក្បងទាំងអស់នោះគឺថាចង់ឲ្យហ៊ុនសែនឈ្នះទីដឹងបាទ គឺត្រឹមត្រូវឯអ្នកវិភាគទាំងអស់ហ្នឹងគឺថាមិនដែល វិភាគមកគ្រប់តអ្នកប្រជាធិបតេយ្យទេ វិភាគចូលវិភាគឡើងហ្នឹងគឺទៅបាទទៅទៅតែរឿងការពារពួកជនប្រជាការអញ្ចឹងទៅណាវាដើម្បីតែចង់ឲ្យតែហ៊ុនសែនឈ្នះកាន់អំណាចដើម្បីឲ្យវាបានលៀបសការៈបន្តទៀតតែប៉ុណ្្នឹងបាទពួកហ្នឹងវាវិភាគតែប៉ុណ្្នឹងទេសម្ដេចសកលរៈឡុង ដឹងហើយគឺថាពួកនឹងតែតែប៉ុណ្្នឹងបាទហើយនឹងអរគុណបងប្អូនចំផាតហើយបងប្អូនយើងមានការខមមិនចូលរួមច្រើនដែរនៅក្នុងនេះហើយគេមិនបានអានខមមិនបងប្អូន បានច្រើនទាំងអស់គ្នាទេ គឺអត់មានបានជាសំណួរអីណាបាទហើយឃើញចចកខ្មៅក៏ដាក់ថាត្រូវតែដូរមេឃុំបាទបំរើបកដាក់មេឃុំបំរើជាតិនិងប្រជាពលរដ្ឋខ្មែរ ឲ្យគណៈបកភ្លើងទៀនបាទឲ្យគណៈបកភ្លើងទៀនបាទអញ្ចឹងគឺជាការត្រឹមត្រូវបាទហើយនឹងយើងចូលដល់ផ្សេងផ្សេងទៅដល់សាម៉ោងពេលយើងច្រើនហើយបាទគឺថាឥឡូវហ្នឹងគណៈបកភ្លើងទៀនគឺ clear អត់មានពួកនឹងនៅក្នុងហ្នឹងទៀតទេគឺចំផាតគាត់បញ្ជាក់ហើយខ្ញុំក៏មើលឃើញចឹងដែរបាទខ្ញុំក៏មើលឃើញចឹងដែរអត់មានអីណាពួកណាមកអឺនេះទៀតប្រកបអីគឺថាគឺគ្មានទេគឺថាស្អាត បាទគឺបរិសុទ្ធល្អណាស់ភ្លើងទៀនគឺសិតតែ ធនធានមនុស្សដែលស្រឡាញ់ជាតិពិតប្រកបតែម្ដងគឺតែអត់មានពួកបាទអត់មានពួកលក់ក្បាលពួកលក់អីពួកអឺប្រកបអីអីនៅក្នុងហ្នឹងទេបាទគឺនឹងគណៈបកភ្លើងទៀនបាទចឹងឥឡូវខ្ញុំចូលដល់ចំណុចផ្សេងផ្សេងខ្ញុំចង់មានពីរចំណុចប៉ុន្តែយើងអាចខ្លីៗទៅបងចំផាតពាក់ព័ន្ធទៅនឹងការកាន់អំណាចរបស់ហ៊ុនសែនហ្នឹងមើលបងចំផាតអាចប្រមើលមើលមើលតើតើអាច ហ៊ុនសែននឹងបកលអំណាចឲ្យទៅហ៊ុនម៉ាណែតដែរទេនៅបើសិនជាហ៊ុនសែនបើសិនជាគណៈបកប្រជាជនឈ្នះឆ្នោតនៅ2023ខាងមុខណាបើសិនជាទេមិនមែនថាបើនេះទេវាអាចនឹងគណៈបកគណៈបកប្រជាជនឈ្នះឬក៏គណៈបកភ្លើងទៀនឈ្នះណាបាទពីព្រោះយើងមិនទាន់ដឹងទេស្រាប់តែដល់2023មានកោជោបមានអន្តរជាតិចូលទៅត្រួតពិនិត្យទៅអីអី បាទដោយកៅ3អាហ្នឹងគឺថាបាទហ្នឹងយើងគឺយើង មានសង្ឃឹមច្រើន បាទយើងមានសង្ឃឹមច្រើនបាទអញ្ចឹងពាក់ព័ន្ធទៅនឹងការកាន់អំណាចរបស់ហ៊ុនសែនបងអាច មើលថាតើហ៊ុនសែននឹងអាចបកគលអំណាចឲ្យទៅហ៊ុនម៉ាណែតដែរទេបាទបើសិនជាគណៈបព្វជិជនឈ្នះឆ្នោតនៅ2023ខាងមុខបាទខ្ញុំគិតថាมันអាចទៅរួចទេបង ពាក់ព័ន្ធទៅនឹងការប្រគល់តំណែងឬក៏ទូនាទី ជានាយករដ្ឋមន្ត្រីទៅអុយហ៊ុនម៉ាណែត គឺទៅមិនរួចទេបាទព្រោះផ្ទៃក្នុងបកគឺខ្លាំងក្លាព្រោះមិនគាត់តែម្នាក់ឯងទេបកប្រជាជនអញ្ចឹងមានគេផ្សេងផ្សេងច្រើនណាស់ដែលគេមានសមត្ថភាព លើសហ៊ុនម៉ាណែតអញ្ចឹងក៏គេមិនសុខចិត្តដែរហើយអ្វីដែលហ៊ុនសែនធ្លាប់លើកឡើង ថាគាត់នឹងប្រគល់ពីមុនគាត់ប្រកាសណាបាទមកគាត់ប្រគល់ តួនាទីឬក៏នឹងអាចទេទៅអុយហ៊ុនម៉ាណែតគាត់បានតែថាទេនិយាយជារួមទៅមួយម៉ាត់ឲ្យខ្លីបងប្អូនដោយសារតែយើងខ្លីៗពេលវេលាគឺគាត់គឺគាត់រហូតគាត់និយាយចំទៅតំណែងរបស់គាត់នឹងគឺរហូតគាត់អស់ជីវិតមកបាទរហូតគាត់ដើរលែងរួចក្រោកលែងរួចក៏គាត់មិនហ៊ានឲ្យហ៊ុនម៉ាណែតដែរអានឹងនិយាយច្បាស់មួយគ្នាបងប្អូន ដោយសារអីគាត់មិនទុកចិត្តណាក្រៅពីខ្លួនគាត់ទេពួកផ្ដាច់ការអត់ទុកចិត្តណាទេ បាទពួកផ្ដាច់ការគឺអត់ទុកចិត្តណាទោះបីតែហ៊ុនសែនហ៊ុនម៉ាណែតនឹងអ្នកខ្លះថាមិនមែនកូនគាត់ខ្លះថាកូនគាត់ប៉ុន្តែទោះបីយ៉ាងណាក៏គាត់មិនទុកចិត្តក្រៅពីគាត់ដែរអានឹងយើងមើលឃើញអញ្ចឹងខ្ញុំមើលឃើញអញ្ចឹងអញ្ចឹងហើយបងប្អូនប្រជាប្រដ្ឋខ្មែរ ខ្ញុំគិតថាហ៊ុនសែនមិនហ៊ានទេអុយម៉ណែតឬក៏កូនណាមួយទេ បាទខ្លាចមានរឿងរ៉ាវផ្ទៃក្នុងហ្នឹងហើយបើផ្ទៃក្នុងវិញខ្ញុំក៏មិនមែនជាអ្នកសង្កេតអីតាមដានច្រើនដែរប៉ុន្តែគេផ្ដោយោបល់គេផ្ដោយោបល់នៅក្នុងគណៈបព្វជិជនមន្ត្រីគណៈបព្វជិជនក្រាក់ក្រាក់ស៊ូការគេទាំងអស់ហ្នឹងគេគ្រប់គ្រងហ៊ុនសែនគេមិនដែលបោះពេលខ្លះគេមិនដែលបោះឆ្នោតដល់គណៈបព្វជិជនផង ហើយក៏គេមិនស្រឡាញ់ហ៊ុនសែនផងគេបន់ឲ្យទៅដល់ពេលទេនិយាយចំនោះអ្នកដែលមានទ្រព្យហ៊ុនស្ដុកស្ដំអ្នក ដែលមានយសស័កនៅក្នុងស្រុកខ្មែរមានទាំងលោកលោកដែល មានទូនាទីធំធំនៅស្រុកខ្មែរអុកញ៉ាដែល មានទូនាទីមានដីផ្ទះវិឡាច្រើនគេខ្លាចបាត់បង់ទ្រព្យសម្បត្តិគេគេ ខ្លាចបាក់ពួកលហ៊ុនសែនប្លន់យកគេរងចាំតែឱកាសឯងបាទដូចខ្ញុំធ្លាប់និយាយមួយបង សេងរតនាកន្លងកន្លងទៅអញ្ចឹងគេមិនបដ ாய் ឲ្យនាវាដែលហ៊ុនសែនកំពុងតែបើកអឺចិត្តនឹងលិចហើយគេអត់ព្រមលួតនោះទេគេសុកចិត្តលួតគេសុកចិត្តវិច្ចបំវិច្ចគេសុកចិត្តកាន់ទ្រព្យសម្បត្តិរបស់គេនឹងដើម្បីឲ្យមានសវត្ថិភាពហើយអញ្ចឹងគេគិតគូររួចហើយមានតែហ៊ុនសែនទេដែលកំពុងតែល្ងងខ្លៅគិតថាគេនឹងអូអាណាក់ក្បែរក្បែរនឹងស្រឡាញ់ខ្លួនអីខ្លួនអត់ទេប្រកាសថាកន្លែងហ្នឹង អញ្ចឹងហើយ បានជាខ្ញុំប្រាប់ទៅដល់អុកញ៉ាអ្នកដែលមានលុយទាំងអស់ហ្នឹងគឺប្រុងខ្លួនត្រៀមហើយពួកយើងខ្ញុំទាំងអស់គ្នាគណៈបកសង្គ្រោះជាតិក្តីគណៈបកលើមទានក្តី យើងទាំងអស់គ្នាដូចភាសាថាមិនយកខ្មែរណាសត្រូវជាសត្រូវទេ បាទអញ្ចឹងនៅពេលដែលយើងបដូរហ៊ុនសែនបានយើងក៏មិនទៅធ្វើទុកបុកម្នេញពួកអុកញ៉ាទាំងអស់នឹងដែរយើងប្រមូលមកជួយជាតិយើងទាំងអស់គ្នាវិញគិតគូរជាតិយើង សំខាន់ណាស់ ប្រទេសជាតិយើង សំខាន់ណាស់ទឹកដីរបស់យើង សំខាន់ណាស់សម្បត្តិធនធានរបស់យើងអនាគតកូនចៅរបស់យើងអញ្ចឹងយើងអត់ទៅចងគំនុំនៅពេលដែលឈ្នះឆ្នោតភ្លើងទៀនឈ្នះហើយយើងត្រូវទៅរឹបអូសពីនេះលក្ខណៈដែលយើងរឹបអូសលុះត្រាណាតែអ្នកឯងនឹងលក់ជាតិបំផ្លាញជាតិពាក់ព័ន្ធទៅមួយហ៊ុនសែនជ្រៅអានឹងបានគេចាប់ដើម អានឹងចាប់ដើមឧទាហរណ៍តែលុយដែលលាក់នៅក្រៅប្រទេសលុយដែលពុកលុយមកទិញសញ្ជាតិអានឹងយើងធ្វើដូចដូចបាក់ពុកលហ៊ុនសែនដូចចៅហ៊ុនកូនក្មួយលហ៊ុនសែនណាអានឹងយើងដាក់ហើយអានឹងនិយាយគ្នាច្បាស់យើងហ្មងបាទអរគុណច្រើនហើយបងខ្ញុំគិតថាកន្លែងដែលថាផ្ទេទៅឲ្យហ៊ុនម៉ាណែតគឺទៅមិនរួចទេបាទខ្ញុំនឹងខ្ញុំក៏មើលឃើញដូចនេះដែរហើយពាក់ព័ន្ធទៅនឹងរឿងមួយទៀតគឺរឹតតែមិនទៅរួចនោះគឺថា តុលាការបារាំងដែលចេញដីកាចាប់ខ្លួនហ៊ីងមុនហៀងហើយនឹងអីពីសិតណាហុយអីបាទហុយពីសិតបាទគឺគឺពីរនោះដែលហ៊ុនសែនមិនអាចចោះចេញពីអំណាចបានគឺបើសិនជាគណៈបកប្រជាជននៅឈ្នះគឺហ៊ុនសែននឹងកាន់អំណាចរហូតអស់មួយជីវិតតែម្ដងបាទគឺត្រង់ចំណុចនោះហើយបាទគឺតែបើសិនជាហ៊ុនសែនហ៊ានចោះគឺគឺតឡាការបារាំងគេនឹងចេញដីកាចាប់ខ្លួនតែម្ដងបាទ ចឹងអានេះគឺជាកត្តាមួយដែលហ៊ុនសែននឹងបន្តការអំណាចបើសិនជាគណៈបកនៅឆ្នះឆ្នោតបាទចឹងអាហ៊ុនម៉ាណែតនោះវាមិនអាចមកការអំណាចបានទេហើយបើសិនជាវាចង់ការអំណាចមានតែវាសម្រាប់ហ៊ុនសែនចោលតែម្ដងអានឹងបានវាអាចឡើងកាន់អំណាចបានបាទវាធ្វើរដ្ឋបហាយោធាវាវាសម្រាប់ហ៊ុនសែនចោលអានឹងវាអាចឡើងកាន់អំណាចបានបើសិនជាចាំឲ្យហ៊ុនសែនបកគលឲ្យ គឺដាច់ខាតហ៊ុនសែនមិនបកគលទេបាទគឺពីព្រោះហ៊ុនសែនវាខ្លាចរឿងគេគេចាប់ ណាតុលាការបារាំងឲ្យតែចោះចេញពីអំណាចគឺគេគេចាប់ហើយឲ្យតែអត់អំណាចគឺគេចាប់ហើយបាទនៅចាំតែនីការនោះទេបាទអញ្ចឹងហ៊ុនសែនវាមិនអាចចោះចេញបានទេគឺបើសិននេះវានៅកាន់តរហូតទៅដល់វាវាងាប់ហ្នឹងបាទគឺវាមិនអាចចោះចេញបានទេបាទហើយឥឡូវមួយចំណុចទៀតពាក់ព័ន្ធទៅនឹងរឿងអ៊ុយក្រែនរុស្ស៊ីបន្តិចទេចប់ហើយបាទអូនចំផាតចង់ថាស្គ្រាមនឹងយ៉ាងណាព័ត៌មានអន្តរជាតិនឹងបន្តិចថាមើលទៅគឺ រុស្ស៊ីនោះឥឡូវហ្នឹងគឺថាវាវាដូចជាកាន់កាប់បានប្រមាណភាគខាងកើតណាដូចជាតំបន់ដុនបាសនិងមរិយាអឺពីពីពីក្រុងណាដែលវាកាន់កាប់បានហើយមើលទៅនឹងអាចបន្លាយពេលវេលាឬក៏បញ្ចប់សង្គ្រាមហ្នឹងហើយបើសិនជានេះនឹងអាចទៅជាយ៉ាងណាដែរបងចំផាតសូមខ្លីៗទៅ បាទព័ត៌មានអន្តរជាតិបាទ បាទពាក់ព័ន្ធទៅនឹងព័ត៌មានអន្តរជាតិហើយពិភពលោកកំពុងតែផ្ដោតនិងចាប់អារម្មណ៍ខ្លាំងទៅអ៊ុយក្រែននិងរុស្ស៊ីជាពិសេស គឺយើងគេហៅថាសន្តិនិកកម្មខ្លាំងមែនតើគឺពលរដ្ឋក៏ដូចជាទឹកដីនៃអ៊ុយក្រែន គឺយើងឃើញថាអន្តរជាតិដូចជាសហរដ្ឋអាមេរិកបណ្ដាប្រទេសសហគមន៍អីនានាទាំងអស់គឺជាពិសេសគឺសព្វមិត្ត NATO អីហ្នឹងគឺកំពុងតែចាប់អារម្មណ៍ផ្ដោតទៅនឹងអ៊ុយក្រែន ប៉ុន្តែទោះបីយ៉ាងណាគឺខ្ញុំឃើញថា ទឹកចិត្តនៃការច្បាំងទឹកចិត្តនៃការតស៊ូរបស់ មេតបរបស់ពលរដ្ឋអ៊ុយក្រែនគឺខ្លាំងក្លាមែនទែនហើយខ្ញុំគិតថាបើទោះបីតែអូបឡាយយូប៉ុណ្ណាក៏មើលទៅថារុស្ស៊ីគឺមិនអាចយកឈ្នះអ៊ុយក្រែនបានដោយសារអីដោយសារទឹកចិត្តហើយសហគមន៍អន្តរជាតិក៏ដូចជាបណ្ដាប្រទេសផ្សេងៗក៏គេមិនមិនបណ្ដោយឲ្យ រុស្ស៊ីធ្វើអីតាមតែអំពើចិត្តរហូតដល់លីសល់ឬក៏ខ្ទេចខ្ទី បាន ដែរទេទោះបីតែរុស្ស៊ីគម្រាមនុយក្លីអ៊ែរឬក៏គម្រាមគ្រាប់ធំធំយ៉ាងណាក៏ដោយក៏ប្រកាសយ៉ាងមិនទៅរួចប៉ុន្តែយើងកុំជឿដូចបើស្រុកខ្មែរឥឡូវហ្នឹងគឺគេចាប់ដើមយកអាព័ត៌មានคล้ายៗពីរុស្ស៊ីពួកបណ្ឌិត ស្រុកខ្មែរមួយចំនួនហ្នឹងគេយកមកផ្សាយអូចេះចោះអី កុំទៅស្វែងជឿពេកអាព័ត៌មានពលរុស្ស៊ីมันមានព័ត៌មានឲ្យច្បាស់លាស់ពីប្រទេសរុស្ស៊ីទេបើពាក់ព័ន្ធតែតាមដែលខ្ញុំដឹងដូចជាមហាសទ្ធិដូចជាអ្នកមានធំធំនៅរុស្ស៊ីហ្នឹងចង់រត់ចូលប្រទេសថៃប៉ុន្តែប្រទេសថៃដាច់ខាតគឺគេមិនអោយរត់ចូលទេបាទព្រោះកាលណារត់ចូលប្រទេសថៃក៏ត្រូវតែទទួលខុសត្រូវជាមួយនឹងសហរដ្ឋអាមេរិកដែរអានឹងដែលខ្ញុំស្ដាប់ព័ត៌មានប្រទេសថៃណា បាទគឺហើយប្រទេសរុស្ស៊ីបែរច្បាំងជាមួយទៅឈ្លានពានអ៊ុយក្រែនប៉ុន្តែយើងឃើញថាអឺពលរដ្ឋរុស្ស៊ីបែរជារដ្ឋដែរអានឹងវាជាបញ្ហាមួយនៅក្នុងប្រទេសរុស្ស៊ីដែលឃើញថាពូទីននោះកាន់តែយើងនិយាយទៅថាវែងវាន់មិនដឹងខុសមិនដឹងត្រូវមែនទែនហើយអញ្ចឹងខ្ញុំគិតថាទោះបីតែអូសបន្លាយយ៉ាងណាក៏ទៅមិនរួចដែរពោពិភពលោកសប្ងៃគេ ចងក្រងគ្នាគេមិនមានច្បាប់ណាមួយពីឆ្លៀនពៀនទៅប្រទេសមួយទៅប្រទេសមួយបានទេ ហើយបើសិនតែក្នុងករណីអឺអ៊ុយរុស្ស៊ីឆ្លៀនពៀនអ៊ុយក្រែនបានមែនប្រកាសណាស់ចិនក៏បានឱកាសលៀបត្របាក់ប្រទេសផ្សេងៗក៏ដូចជាដូចនៅហុងកុងប្រទេសកម្ពុជាអីងាយស្រួលវាវាមើលឃើញហ្នឹងមើលទៅអាមេរិកជួយរុស្ស៊ីអ៊ុយក្រែនបានផង សពរមិត្ត NATO ជួយអ៊ុយក្រែនបានផងយើងអីមិនខ្លាចអញ្ចឹងវាកាន់តែបានដៃឯងអញ្ចឹងពិភពលោកគេអត់បដ oi ឯងគេនឹងធ្វើកិច្ចការងារនឹងបន្តទៀតប៉ុន្តែទោះបីជាព័ត៌មាន ខ្លះអញ្ចេះខ្លះអញ្ចោះក៏ដោយប៉ុន្តែយើងតាមដានទាំងអស់គ្នាថាតើទៅថ្ងៃខាងមុខអូសបន្លាយវែងយ៉ាងណាក៏ដោយតើអាចយកអ៊ុយក្រែនបានទេប៉ុន្តែខ្ញុំមើលឃើញថាទឹកចិត្តពលរដ្ឋក៏ដូចជាមេតបមួយមួយបញ្ញាស្លាប់នៅលើទឹកដីរបស់ខ្លួននេះគឺជាសំខាន់មែនទែន គ្មានគេហៅថាគំនិតផ្លាស់ប្ដូររបស់ពលរដ្ឋអ៊ុក្រែនគឺផ្លាស់ប្ដូរបានគេសុខចិត្តឈាមប្រឡាក់នឹងដីស្លាប់នៅលើដីនឹងគឺសំខាន់ណាស់អរគុណបងសូមប៉ុណ្ណឹងបងអរគុណច្រើនអូនចំផាតហើយយើងចង់និយាយលម្អិតពីរឿងព័ត៌មានរុស្ស៊ីអ៊ុក្រែននឹងដែរចង់ប៉ុន្តែដោយសារអស់ពេលវេលាបងប្អូនណាបាទគឺតាមការសន្ទនារបស់យើងច្រើនម៉ោងដែរមកហើយសូមអរគុណថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនជនរួមជាតិយើងទាំងអស់គ្នា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 បាទសូមជម្រាបបងជួបគ្នាក្រោយអរគុណច្រើនបងចំផាតដែលបានជួយចូលរួមបាទបាទអរគុណបងប្អូនគឺខ្ញុំមិនបាន ចាក់ចម្រៀងទេដោយសារពេលវេលា ច្រើនហើយគឺថាសូមជម្រាបលាតែម្ដងសូមអរគុណណាបងប្អូនណាសូមអរគុណហើយជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នាបាទសូមអរគុណបាទ